អាជីពធម្មខ្ញុំកាណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះជុំបីនៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គពងពោះនៅលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមចម្រើនពរលោករស់ស្រីនាងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអឺ ហើយច័ន្ទ7កើតខែភេទបុត្រឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃ ទី13ខែកញ្ញា ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តញាតិញោមទាំងអស់គ្នាមកចូលក្នុងកម្មវិធីនេតិជីវិតនិងព្រះធម៌ដែលមាននិមន្តការចូលរួមពីគុណចាស់គ្រូសិលថាវរោ លោកគ្រូចៅអធិការវត្តធម្មសាមគ្គីដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមស្វាគមន៍អ្នកស្រីកងស្រីតូច ដែលជាប្រធានសហគមន៍នៃរដ្ឋ New Software នៃប្រទេសអូស្ត្រាលីរបស់យើងថ្ងៃនេះដោយសារតែប្រគុណម្ចាស់គ្រូលឹមលោកមានកិច្ចការរង្វល់មិនបានចូលរួមវេទិការបស់យើងតែងតែនិមន្តចូលរួមចំនួន4នាក់នៅក្នុងវេទិកាហ្នឹងប៉ុន្តែដោយសារតែប្រគុណម្ចាស់មានកិច្ចការរង្វល់មិនអាចចូលរួមបាន ក៏បានត្រឹមតែ3នាក់នៅឱកាសនេះខ្ញុំកណ្ដាលក៏អរគុណដែរគុំចាស់គ្រូដែលបានលះបង់ពេលវេលាមកចូលក្នុងកម្មវិធីរបស់យើងថ្ងៃនេះមុននឹងចូលក្នុងកិច្ចពិភាក្សាស្ដីអំពីនាទីជីវិតនិងពធយើងនឹងចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺ COVID-19 ដែលយើងរស់នៅជាមួយនឹង COVID ហ្នឹងឥឡូវហ្នឹងកំពុងតែរាលដាលយ៉ាងណាយ៉ាងណីសូមអញ្ជើញអ្នកស្រីកងស្រីទូចមេតាធ្វើសេចក្តីរាយការណ៍ដូចតទៅសូមអញ្ជើញបាទ ជាបឋមខ្ញុំកណានខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធពធនិងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយបង្គំចំពោះព្រះអគ្គគុណទាំងពីរអង្គផងដែរដែលផ្ដល់កិត្តិយស ឲ្យខ្ញុំគណៈនេះខ្ញុំជូនជាព័ត៌មានក៏ដូចជាបានរៀនព្រះធម៌ជារៀងរាល់ថ្ងៃច័ន្ទនេះជាគុណសម្បត្តិដ៏ថ្លៃថ្នូរមួយសម្រាប់ខ្ញុំគណៈនេះខ្ញុំសង្ឃឹមថានេះខ្ញុំអាចប្រើបានសម្រាប់ព្រះពុទ្ធសាសនាទៅថ្ងៃអនាគតក្នុងជីវិតរបស់ខ្លួនផងក៏ដូចជាជីវិតនៅក្នុងក្រុមគ្រួសារក៏ដូចជានៅក្នុងសហគមន៍ផងដែរហើយក៏សូមជម្រាបសួរទៅដល់ទស្សនិកជនទាំងអស់ដែលកំពុងតាមដានទូរទស្សន៍ KKCC TV ហើយខ្ញុំគណៈនេះខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងអស់មេត្តាជួយ share វីដេអូនេះឲ្យបានដល់ប្រជាពលរដ្ឋផ្សេងផ្សេងទាំងនៅក្នុងរដ្ឋ New South Wales ក៏ដូចនៅរដ្ឋដទៃទៀតផងដែរព័ត៌មានដំបូងគឺតកតងទៅនឹងការឆ្លង នៃមេរោគ COVID-19 ការឆ្លងនៃមេរោគ COVID-19 នៅក្នុងរដ្ឋ New South Wales របស់យើងនៅតែមាន អត្តពលខ្លាំងដដែលថ្មីត្បិតតែថ្ងៃនេះមានចំនួនចុះបន្តិចក្តី ចំនួនករណីថ្មីសរុបទាំងអស់ក្នុងរយៈពេល24ម៉ោង គឺមាន1257ករណីហើយ2ករណីទៀតគឺមកពីប្រទេសក្រៅសរុបទាំងអស់គឺ1260ករណី គួរឲ្យសោកសៅផងដែរដោយប្រជាពលរដ្ឋចំនួន7នាក់ដែលត្រូវទទួលមរណភាពក្នុងរយៈពេល24ម៉ោងនេះ។ ហើយខ្ញុំកណានាងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងរដ្ឋ New South Wales ក៏ដូចជាពុទ្ធកសមាគមសូមផ្ញើក៏ដូចជាចូលរួមរំលែកទុកទៅដល់ក្រុមគ្រួសារនៃសពផងដែរទាំង7នាក់ដែលតរណភាពមានដូចតទៅបរោះអាយុ90ឆ្នាំបរោះអាយុ80ឆ្នាំស្ត្រីអាយុ60ឆ្នាំបរោះ2នាក់អាយុ80 និងម្នាក់ទៀតអាយុ90និងស្ត្រីអាយុ90ផងដែរដែលត្រូវ ទទួលមរណភាពហើយភាគច្រើននៃប្រជាពលរដ្ឋដែលទទួលមរណភាពនេះគឺគាត់មិនបានចាក់ថ្នាំវ៉ាក់សាំងទេសម្រាប់ដំណឹងល្អនៅក្នុងរដ្ឋញូសាវែលយើងវិញចំនួន ប្រជាពលរដ្ឋដែលលោកទទួលថ្នាំវ៉ាក់សាំងមជុលទី1គឺមាន78.5%ហើយ រីឯប្រជាជន ដែលទទួលបានថ្នាំវ៉ាក់សាំងពីរមជុលរួចហើយគឺមានចំនួន46.2%ហើយ ហើយគម្រោងការរបស់ក្រសួងសុខាភិបាលក៏ដូចជារដ្ឋាភិបាលនៅក្នុងរដ្ឋញូសាវែលនេះ កាលណាចំនួន ប្រជាពលរដ្ឋបាន70%អាគឺយើង នឹងមានការបន្ធូរបន្ថយខ្លាំងនៅការបិទគប់នៅក្នុងរដ្ឋញូសាវែល ទោះជាយ៉ាងណាក្តី ដើម្បីជួយសម្រួលក៏ដូចជាលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋភៀកច្រើនដែលលោកបានចាក់ថ្នាំវ៉ាក់សាំងទាំងពីរមជុលហើយរដ្ឋាភិបាលគឺសម្រេចចិត្តថា បើសិនជាបងប្អូនរស់នៅក្នុងតំបន់ដែលប៉ះពាល់ខ្លាំងប៉ុន្តែនៅក្នុងផ្ទះរបស់បងប្អូនមានទទួលថ្នាំវ៉ាក់សាំងបានពីរមជុលហើយគឺយើងអាចមានសិទ្ធធ្វើដំណើរនៅក្រៅ ចន្លោះម៉ោងដែលបិទគប់គឺ2ម៉ោងបងប្អូនអាចទៅដើរលេងនៅក្នុងផាកចំនួន2ម៉ោង មិនឲ្យលើសពីម៉ោង9ពេលល្ងាចទេអញ្ចឹងចំនួនតែ2ម៉ោងគត់ដែលបងប្អូនអាចធ្វើដំណើរបាន ចំពោះប្រជាពលរដ្ឋដែលលោកនៅ ក្នុងតំបន់ប៉ះពាល់ប៉ុន្តែរស់នៅម្នាក់ឯងយើងអាចមានមិត្តភ័ក្តិចំនួនម្នាក់ អាចចូលរួមដើរហាត់ប្រាណជាមួយគ្នាបាន ក្នុងកលតិស័កនេះ ហើយ ចំពោះប្រជាពលរដ្ឋផ្សេងផ្សេងទៀតដែលលោកត្រូវទៅធ្វើការនៅខាងក្រៅតំបន់ បើសិនជាបងប្អូន បានចាក់ថ្នាំវ៉ាក់សាំងពីរមជុលហើយគឺអឺបងប្អូនមិនបាច់ចាំធ្វើ test test ជារៀងរាល់3ថ្ងៃម្ដងក៏បានដែរប៉ុន្តែគួរជម្រាបផងដែរថាកន្លែងធ្វើការនីមួយៗ គឺមានច្បាប់ពិន័យខុសៗគ្នាអញ្ចឹងបើសិនជាតម្រូវការនៅកន្លែងធ្វើការរបស់បងប្អូន គេតម្រូវឲ្យយើងធ្វើតេស្តមួយសប្តាហ៍ម្ដង ឬក៏3ថ្ងៃម្ដងក៏យើងគួរតែធ្វើតាមច្បាប់នៃកន្លែងធ្វើការនីមួយនីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលមានផ្ទុកមេរោគ COVID-19 ហើយធ្វើចាប់តាឡៃស័កនៅក្នុងផ្ទះ សូមបងប្អូនមេត្តាតាមដានអាការៈរោគរបស់ខ្លួនបើសិនជាមានអាការៈរោគធ្ងន់ធ្ងរដូចជាឈឺដើមទ្រូងតឹងដើមទ្រូងពិបាកដកដង្ហើមខ្លាំងហើយបបេមាត់បដូរពណ៌ទៅជាស្វាយគឺបញ្ជាក់ថាខ្យល់អុកស៊ីហ្សែននៅក្នុងសួតរបស់យើងមិនផ្លាស់ប្ដូរបានគ្រប់គ្រាន់ទេបើសិនជារោគសញ្ញាទាំងអស់នេះមានលើបងប្អូនណាម្នាក់សូមបងប្អូនមេត្តាទេហៅឡានពេទ្យតាមលេខ 000ហើយបើសិនជាបងប្អូនត្រូវការជំនួយតកតងទៅនឹងថវិកាដូចជាលុយកាក់ដូចជាមហូបអាហារផ្សេងផ្សេងបើសិនជាមិនឃើញគិលានុបដ្ឋាយិកាឬក្រុមខាង COVID-19 ទំនាក់ទំនងមកទេសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ក្រសួងសុខាភិបាលផង ដោយសារកលតិស័កនេះចំនួនប្រជាពលរដ្ឋដែលឆ្លងមេរោគ COVID-19 គឺលើស កំណត់អញ្ចឹងគិលានុបដ្ឋាយិកាក្តីក្រុម contact tracing ក្តីក្រុម ដែលតំណាក់តំណងមកដល់បងប្អូនក្តីគឺគេកំពុង តែជ្រើសរើសថាតើតំបន់ណាប៉ះពាល់ខ្លាំងជាងគេតំបន់ណាត្រូវការជំនួយមុនប៉ុន្តែបើបងប្អូនមានបញ្ហាខាងភាសា បងប្អូនអាចទូរស័ព្ទតាមលេខ13 14 50គុតហើយជម្រាបថាបងប្អូនត្រូវការអ្នកបកប្រែខ្មែរជូនឈ្មោះរបស់បងប្អូនទៅជូនគេ ហើយប្រាប់គេថាតើអង្គការមួយណា ដែលបងប្អូនសុំជួបគេនឹងធ្វើការណែនាំដល់ប្រជាពលរដ្ឋឬក៏បងប្អូនចង់តាក់ទងមកសហគមន៍ខ្មែរយើងតាមលេខទូរស័ព្ទខ្ញុំកណានាងខ្ញុំផ្ទាល់ក៏បងប្អូនអាចធ្វើបានអញ្ចឹងការជ្រើសរើសដើម្បីរកជំនួយគឺមានច្រើន សូមបងប្អូនគិតថាប្រជាពលរដ្ឋខ្មែរយើងរងទុក្ខសហគមន៍យើងក៏រងទុក្ខដូចគ្នា អញ្ចឹងសូមបងប្អូនមេត្តាទំនាក់ទំនងឲ្យសហគមន៍យើងដឹងបើសិនជាមានបញ្ហាអ្វីដែលយើងអាចជួយដោះស្រាយបានក្នុងកលតិស័កដតាទាំងនេះខ្ញុំគណៈនេះខ្ញុំសូមជូនឱកាសនេះដល់ប្រដាជគុណវិញចាសូមអរគុណសាធុសាធុណែអរគុណច្រើនណាស់ស្រីកងស្រីតូចបានធ្វើសេចក្តីរាយការណ៍អំពី ស្ថានភាព Covid នឹងមើលឃើញថាធ្លាក់ចុះនោះក៏ធ្លាក់ហាងយឺតបន្តិចដែរ ហើយមើលទៅថាការចាក់វ៉ាក់សាំងហ្នឹងក៏វាឃើញថាកើនឡើងដល់រហូតដល់46.2%ហើយចំនួនអ្នក2ដូសហើយនឹងមួយដូសហ្នឹងបានត្រឹមតែបាន78.5%ហើយដូច្នេះឃើញថាដំណើរការនៃការចាក់វ៉ាក់សាំងហ្នឹងមានលឿនលឿនប៉ុន្តែរោគហ្នឹងក៏វាមិនតាន់ចុះយឺតដូចដូចជាយឺតចុះហាងយឺតបន្តិចហ្នឹងហើយ អូខេអរគុណដែរទោះបីយ៉ាងណាក៏ដោយវេទិកាអីក៏នីតិរបស់យើងថ្ងៃនេះគឺយើងផ្ដោតទៅលើការរស់នៅរវាងជីវិត ប្រចាំថ្ងៃគេហៅជីវិតនឹងពធជីវិតនឹងជីវិតនឹងគឺគឺពធនឹងឯងកាលណាដែលយើងមានជីវិតគឺមានពធរស់នៅជាមួយនឹងពធប៉ុន្តែបើខ្វះធัวទេយើងមិនងាយរស់នៅ បានដែរដូចជាក្នុងប្រទេសអូស្ត្រាលីនេះគឺសម្បូរអ្នកធัวប្រទេសធัวគាត់ថាគេអនុគ្រោះគេអាន ហៅថាចិញ្ចឹមប្រជាពលរដ្ឋដោយធម៌ការគ្រប់គ្រងប្រកបដោយធម៌ហើយការរស់នៅរបស់ប្រជាពលរដ្ឋនឹងគោរពច្បាប់ការណែនាំរបស់រដ្ឋាភិបាលនេះគេធ្វើសេចក្តីបញ្យលណែនាំយើងបានល្អហើយយើងគោរពតាមច្បាប់គេទៅឈ្មោះថាគោរពព្រះធម៌ហើយដូច្នេះថ្ងៃនេះយើងបានដាក់ទៅក្នុងប្រធានបទរបស់យើងខ្ញុំកណ្ណាខ្ញុំ ភាពនឹងសូមរដ្ឋគុណចាស់គ្រូសិលថាវរោមេត្តាជួយបញ្យលពាក្យនឹងផងនាទីជីវិតនឹងពធយើងបានផ្ដោតអារម្មណ៍ទៅលើប្រធានបទធរជាទីពឹង មាន4យ៉ាងធរជាទីពឹងមាន4យ៉ាង មានមួយអដ្ឋានៈគេថាអដ្ឋានៈបែរថាសេចក្តីឧស្សាហ៍ព្យាយាមហើយនឹងទី2អបបមាណៈបមាតៈការមិនអឺ ធ្វេសប្រហែសណាការការអបមាទៈហ្នឹងក៏ការមិនធ្វេសប្រហែសហើយចំណែកទី3សញ្ញមៈសេចក្តីសង្រួមការសង្រួមការព្រឹត្តព្រៀងអឺការសង្រួមហ្នឹងគឺថាកំអយវាឆក់ល្វែងឬក៏ឲ្យចេះប្រឹកព្រៀងណានិងទី4គឺតមៈបើថាការអប់រំនឹងទួនមានចិត្ត នៅទីនេះខ្ញុំកាលណាមិនតន់ចូលក្នុងប្រធានសេចក្តីរាយនៃមេតិកាមួយមួយទេខ្ញុំក៏ដែរចង់សូមនិមន្តគុណចាស់គ្រូមេត្តាជួយសម្ដែងបញ្យលអំពីទីពឹងសិនដោយមិនដេចទៅថាធរទីពឹងធរទីពឹងហ្នឹងធម្មតាមនុស្សយើងអឺតែងតែរត់ទីពឹងដូចជាអ្នកខ្លះហ្នឹងក៏ទៅគោរព ព្រៃឈើអរុគអរិយអ្នកតាអញ្ចឹងទៅអ្នកខ្លះក៏គ្រប់អ្នកនេះអ្នកនោះ ព្រះនេះព្រះនោះអញ្ចឹងទៅប៉ុន្តែក្នុងទីនេះយើងយកយកយកពធជាទីពឹងតើធទីពឹងមាន4យ៉ាងដែលខ្ញុំកាលណាបានរៀបរាប់ខាងដើមតែគុណចាស់គ្រូបញ្យល់អំពីពាក្យថាទីពឹងសិនធដោយមិនដៃទៅបានហៅថាធទីពឹងគុណចាស់គ្រូណាទេសូមអរគុណសូម បង្គំចំពោះប្រជុំបីនៃព្រះត្រៃរតដោយសេចក្តីគោរពនិងជ្រះថ្លាដល់ក្រៃលែងនិងសូមក្រាបថ្វាយបង្គំគណៈគុំចាស់គ្រូសវណ្ណបញ្ញពោសវឿនជាព្រះគ្រូចារិកាវត្តរតនារាមនិងជាប្រធាននៃកម្មវិធីអឺ KKCC TV ក្នុងការផ្សព្វផ្សាយនៃព្រះធម៌និងព័ត៌មានផ្សេងផ្សេងទៀត ជារឿយរឿយនឹងសូមថ្លែងគុំគណៈគុំចាស់គ្រូអង្គដតីទៀតណាជាពិសេសគឺគណៈគុំចាស់គ្រូវិញលៀនតែបាននិមន្តចូលរួមនៅខាងវត្តអឺខាងរងសាទអានៅវត្តនៅពុទ្ធអឺបុនរិចអឺវត្តបុនរិចណាដឹកខ្សោយហាងសម្លេងហាងខ្សោយគុំចាស់គ្រូខិតមុខតិចហើយនឹងសូមចរានពោបាសិកា កងស្រីបងដែលបានរៀបរាប់អំពីជំងឺ Covid ណា Covid-19 នេះជាជំងឺមួយដែលរាតត្បាតណាទូទាំងពិភពលោកមិនចំពោះតែប្រទេស មួយមួយឬក៏ស្រុកមួយមួយទេដោយយើងបាន ធ្លាប់ស្ដាប់ ធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងពីអ្នកគាមធម៌មោនិកមសធម៌មោជាដើមអញ្ចឹងណា អនិច្ចតាធម៌គឺធម៌មិនទៀងទុក្ខតាធម៌គឺធម៌ដែលជាទុក្ខហើយនិងអនត្តតាធម៌ធម៌ដែលមិនមែនជារបស់ខ្លួនហ្នឹងបានន័យថាមិនមែនជារបស់អ្នកស្រុកតែមួយមួយទេ មិនមែនជារបស់អ្នកនិគមឬក៏ត្រកូលតែមួយមួយទេ ឬក៏របស់មនុស្សទេវតាឯណានោះតែម្នាក់ឯងដាច់ដោយឡែកនោះក៏ទេដែរបានន័យថាធัวគឺជីវិតរបស់យើងនឹងឯងគឺថាវាមានសភាពមិនទៀងជាទុកជាអនត្តាហ្នឹងទូទៅទាំងអស់ចឹងនៅថ្ងៃនេះគឺកណ្ដាលគុណចាស់គ្រូបានលើកនៅប្រធានបទដ៏ល្អដែលថានីតិជីវិតនៅព្រះធម៌អំពី ប្រធានបទ ធម៌ដែលជាទីពឹង4យ៉ាង ណាហើយកាលណាគាត់ម្ចាស់គ្រូឲ្យអธิបាយបញ្យល់ពីពាក្យថាទីពឹង ណាពីព្រោះជីវិតសត្វលោកយើង យើងដោយច្រើនយើងច្រើនតែពឹងអ្វីអ្វីជារបស់ខាងក្រៅណាជាការពិតហើយណាការពីយើងនៅវ័យកុមារតូចតូចយើងពឹងមេត្តាបៃតាអញ្ចឹងប៉ុន្តែ ការដែលយើងពឹងមេត្តាបេតាក៏យើងមិនអាចពឹងគាត់ជារៀងរហូតបានទេអញ្ចឹងហ្នឹងយើងហៅថាពឹងដែរប៉ុន្តែ ការពឹងហ្នឹងវាមិនមែនជាទីពឹងដ៏ប្រសើររហូតដល់ថាឲ្យយើង ជាទីពឹងជារៀងរហូតនោះបានទេចាំហើយយើងទៅទីពឹងគ្រូឬក៏ទីពឹងអ្នកដទៃណាណាក៏ដោយ ណាគឺมันអាចដើម្បីថាជាទីពឹងបានទេព្រោះជីវិតហ្នឹងវានៅក្នុងអំណាចនៃ ជារាព្យាធិមរណៈនៅក្នុងអំណាចនៃរោគគៀព្យាធិឬក៏ជំងឺអាពាធសពគ្រប់បែបយ៉ាងទាំងអស់ទោះជាថា យើងមានទ្រព្យសម្បត្តិច្រើនប្រពន្ធណាក៏ដោយណាតែទីបំផុត វាត្រូវកាត់ក្តីឲ្យយើងជាអ្នកចាញ់ នៅខណៈដែលដង្ហើមចុងក្រោយមានដីច្រើនមានទ្រព្យសម្បត្តិច្រើនមានញាតច្រើនឬក៏មានគេស្គាល់ច្រើនមានកិត្តិយសគេឈ្មោះមានភាពល្បីល្បាញប្រពន្ធណាក៏ដោយសភាពពិតដល់ដង្ហើមចុងក្រោយគឺអត់មានអ្វីជារបស់ខ្លួនទាំងអស់អញ្ចឹងដូច្នេះបានសេចក្តីថាអ្វីអ្វីទាំងអស់ក្នុងលោកនោះមិនមែនជាទីពឹងទេ ណាដោយថាយើងមានបងប្អូនច្រើនក៏មិនអាចជាទីពឹងបាន យើងមានទ្រព្យសម្បត្តិច្រើនក៏មិនអាចជាទីពឹងបានយើងមានអីទៀតយសស័កមាន គេស្គាល់មានគេលើកដំគំដំកើង គេគោរពកោតក្រែងសរោតដល់គេថ្វាយបង្គំធ្វើជាព្រះទៀតក៏មិនអាចជាទីពឹងបានណាអាចជាទីពឹងបានទេ ព្រោះយើងមិនអាចតាំងនៅក្នុងអត្តភាព នេះជារីរហូតបាន អញ្ចឹងបានអឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែង ថាជីវិតនេះវាមិនអាចជាទីពឹងបានទេអញ្ចឹងអ្វីដែលជាទីពឹងបានយ៉ាងពិតប្រាកដដែលជាទីពឹងនាំឲ្យរួចផុតអំពីសេចក្តីទុក្ខរួចផុតអំពីជារៀបជាធិមរណៈអានឹងបានជាទីពឹងពិតប្រកបបានទេណាណាបើបើមិនរួចផុតអំពីជារៀបជាធិមរណៈទេ ពឹងអត់បានដោយឧបមាថា យើងគិតថាពឹងទ្រព្យសម្បត្តិប្រឹង លុយកាក់ពឹងអីមកប៉ុន្តែវាអត់អាចការពារយើងកុំឲ្យជារាកុំឲ្យជាធិកុំឲ្យបែកបាក់គ្នាបានណាកុំឲ្យយើងនឹងគេថាកុំឲ្យចាស់កុំឲ្យឈឺអីការពារវាអត់បានអញ្ចឹងបាននឹងមិនមែនជាទីពឹងទេដោយកណាគុំចាស់គ្រូសវណ្ណបញ្ញោមានត្រដេកាមិញអញ្ចឹងថាមនុស្សសត្វទាំងឡាយដោយច្រើនណាដែលមានភ័យគ្រប់សង្កត់ហើយរត់ទៅរោ អារាមទីចេតីឬក៏ព្រៃឈើធំធំឬក៏ទៅរកដុំថ្មរកអីជាទីពឹងចឹងទៅណាប៉ុន្តែពពុទ្ធព្រះអង្គត្រាស់សម្ដែងថានោះមិនមែនជាទីពឹងដល់ឧត្តមមិនមែនជាទីពឹងដល់ខ្សែងមិនមែនជាទីពឹងនាំឲ្យរួចផុតចាកទុកចំពោះនោះទេចឹងអញ្ចឹងអ្វីណាដែលជាទី ពឹងគឺថាយើងពឹងឲ្យនាំឲ្យយើងបាននៅបាននៅការមិនមានភ័យ ការមិនខ្លាចការមិនបារម្ភហើយពឹងបានជារៀងរហូតអានឹងបានហៅថាជាទីពឹងឧបមាថា យើងពឹងលើទូកអញ្ចឹងយើងយើងនៅកណ្ដាលសាគោកណ្ដាលទឹកយើងពឹងទូកដើម្បីចម្លងខ្លួនយើងពីត្រើយអាយទៅកាន់ត្រើយនាយក៏ប៉ុន្តែបើទូកយើងកំពុកទូកយើងធ្លាយតែយើងពឹងមិនចែវទៅសម្រាប់ទឹកវាហូរចូលមកអានឹងហៅពឹងទូកមិនបានទៅ ពឹងវាបានយ៉ាងណាមិញអត្តភាពនេះដូចជាទូកកំពុកអញ្ចឹងកណាអត្តភាពរូបកាយយើងដូចជាទូកដែលវាធ្លុះធ្លាយមានទ្វា9មានចាក់4ហ្នឹងវាបែកធ្លាយហូរចេញចូលរហូតអញ្ចឹងបានថាពឹងបានណាចទាហូរចេញនៅគ្រឿងមន្ទិលណាណាចតុចកੰណវៈទ្វារੰគេថាមានទ្វា9ហើយនឹងមានច4ហ្នឹង វាជាទីហូរចេញហូរចូលនៅរបស់មិនស្អាត ដាក់ចូលក៏របស់មិនស្អាតហូរចេញក៏របស់មិនស្អាតដែរអានឹងអត្តភាពនឹងអញ្ចឹងវាជារបស់ពុកផុយវាជារបស់រលួយវាជារបស់ដូចធំសម្រាមអញ្ចឹងអត្តភាពរូបកាយយើងណាយើងជ្រាបមើលអឺគុំតាមាន ស្បែកដែលលាបលូនពីក្រៅបន្តិចបន្តិចហ្នឹងមើលទៅហ្នឹងខាងក្នុងហ្នឹងគឺថាអាក្រក់មែនទេរូបកាយយើងហ្នឹងពឹងអត់បានទេ អញ្ចឹងហើយជាសម្បុករបស់រោគទៀតរោគកណិតធាំងហើយជារបស់ពុកផុយរលួយបព្វាំងគូណាំងណាជារបស់ពុកផុយរលួយទៀតឡើយបានរូបកាយនេះពឹងអត់បានអញ្ចឹងបានពពុទ្ធព្រះអង្គត្រាស់សម្ដែងថា ពឹងឯណានេះមួយ ដែលនាំឲ្យយើង រួចផុតអំពីអ្វីដែលយើងពឹងអត់បានហ្នឹងត្រង់ថាយើងពឹងអត់បានដូចថា យើងអត់ចង់ចាស់ទេតែយើងដំណើរពឹងអីក៏ដោយប៉ុន្តែនៅតែចាស់អាហ្នឹងឯងពឹងអត់បានគេណាយើងអត់ចង់ជរាទេ ប៉ុន្តែទោះបីជាមានស្អីក៏ដោយនៅតែជារីយើងអត់ចង់ឈឺទេទោះបីជាមានអីក៏ដោយវានៅតែឈឺហើយយើងទាំងអស់គ្នានឹងអត់ចង់ស្លាប់ទេតែមានប្រពន្ធណាមានប្រពន្ធណាធំប្រពន្ធណានៅតែស្លាប់អាហ្នឹងបើន័យថាពឹងអត់បានអញ្ចឹងបានពុទ្ធព្រះអង្គត្រាស់សម្ដែងនៅលកគោល នៅអំណះអំណាងនៅធัวដែលជាទីពឹងដោយតែកណ្ដាគុំម្ចាស់គ្រូបានលើកម្ចាស់គ្រូធម្មតាព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គទ្រង់បានសម្ដែងធัวនឹងច្រើន84000បឋមខណ្ឌច្រើនណាស់ប៉ុន្តែហេតុដូចម្ដេចបានជាព្រះអង្គលើកយកតែគោលធម៌4យ៉ាងហ្នឹងដែលជាគោលធម៌ជាទីពឹងពិតប្រាកដដែលម្ចាស់គ្រូបានរៀបរាប់ខាងលើហ្នឹងតើធម៌ហ្នឹងមានន័យសារៈសំខាន់យ៉ាងណាបានទៅជាព្រះអង្គលោកដាក់តែ4មកតាមពិតលោកសំដែងធម៌ច្រើនណាស់នៅគុំចាស់គ្រូ អឺណាអរប្រគុណបានលើកឡើងនឹងមកគឺល្អមែនទែនទាំងពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងពធអរិយកាល45ប្រវសាហើយពធដែលព្រះអង្គត្រាស់សម្ដែងច្រើនណាស់84000ប្រធមខណ្ឌហើយហេតុអីបានធោដែលមានទី ពឹងនឹងតែ4ប៉ុណ្ណឹងណាណាមានតែឧទ្ឋានៈអបមាទៈសញ្ញមៈហើយនឹងតមៈតែប៉ុណ្ណឹងណាតាមពិត ធម៌ដែលព្រះអង្គត្រាស់សម្ដែងមកទាំង84000ធម្មខណ្ឌបង្រួមមកនៅក្នុងទាំង4នឹងឯងណាបង្រួមមកនៅក្នុងទាំង4នឹងឯងណាដូចថាវាជាចំណុចជាខ្លឹមសំខាន់ហ្មងទាំង4ឧទ្ធាននេណបមាទេនសញ្ញមេនតមេនចៈទីបង្កយរាធមេតិហេវីយ៉ាងអូខូនយភិកៃរតិដែលព្រះអង្គត្រាស់សម្ដែងនៅក្នុងពគាថាធម្មបទណាកណាកណាណាថាអ្នក ប្រាជ្ញបានអាចទឹកបាននៅទីពឹងនោះគឺបាននៅ កោះដែលជាទីពឹងដ៏ប្រសើរដោយអីដោយថាអត់ឋានមេម្នាក់នេះដោយការព្យាយាមប្រឹងប្រែងអបមាទេនៈដោយការមិន ប្រមា មិនធ្វេសប្រហែសសញ្ញមៈដោយការសង្រួមហើយនឹងតិមៈដោយការទូលមេងខ្លួនអញ្ចឹងដែលកណ្ណាគុំចាត់ចូលលើកឡើងថាធម៌ដែលព្រះអង្គត្រាស់សម្ដែងច្រើនណាស់ប៉ុន្តែហេតុអីបានព្រះអង្គលើកទីពឹងតែ4នោះថាធម៌ដល់ទាំងច្រើនទាំងអស់នោះប៉ុន្តែបំរួមមកនៅក្នុងត4នឹងឯងនៅក្នុងត4នឹងឯង អញ្ចឹងដូចជាហ្នឹងហើយសេចក្តីព្យាយាមហ្នឹងយើងយើងសំដែងមានដងមានច្រើននៅក្នុងបច្ចុប្បន្នក៏មាននឹងអដ្ឋានៈដែរណាអើក្នុងអដ្ឋានៈហ្នឹងមានសំដែងកន្លែងណាផ្សេងទៀតដែរគុណចាស់គ្រូនៅតែមានតែកន្លែងហ្នឹងមួយណាមានច្រើនដែរដែលព្រះអង្គទ្រង់ត្រាស់សំដែងអំពីអដ្ឋានៈដោយយើងអធិយើងបានពិភាក្សាគ្នាអំពីសម្បទាទាំង4យ៉ាងណាសម្បទា4យ៉ាងណា ណាមានឧដ្ឋានសម្បទាណារកសម្បទាកលយានមិត្តមិត្តតាឬក៏សមជីវិតាអីចឹងយើងសន្តានាជីវិតថ្ងៃមុនចឹងហើយឧដ្ឋានៈនេះគឺ ការប្រឹងប្រែងព្យាយាមដោយព្រះអង្គត្រាស់សម្ដែងពីអឺប្រយោជន៍ឆ្លងអីចឹងខ្លាចឆ្លងនៅមហាសមុទ្រដោយសេចក្តីព្យាយាមដែរសង្សារវណាណាគឺវិរិយៈទុក្ខមច្ចេតិណាទុក្ខមច្ចេតិ ឃើញហ្នឹងគឺព្រះអង្គត្រាស់សម្ដែងធម៌ឯណានេះផ្សេងទៀតប៉ុន្តែបង្រួមមកវាចូលក្នុងន័យហ្នឹងចាំបានថាអត់ឋានៈនេះគឺការព្យាយាមប្រឹងប្រែងក្រវ៉ានកតើនគឺមិនខ្ជិលច្រអូសគាត់ណាពាក្យថាមិនខ្ជិលនោះវាចូលនៅក្នុងលះបង់នៅបរាភវៈធម៌ដែលជាហេតុនាំឲ្យមាននៅសេចក្តីវិនិច្ឆ័យចោលបាត់មួយគណាព្រោះថាអ្នកខ្ជិលមួយអ្នកអ្នកខ្ជិលច្រអូសមួយអ្នកនិយាយច្រើនមួយមិនចឹង ណាណាហើយជាអ្នកដែលมันគិតប្រឹងប្រែងនោះជាហេតុនាំឲ្យមានសេចក្តីវិនិច្ឆ័យណាកណាណាអញ្ចឹងអញ្ចឹងកាលណាដែលมันខ្ជិលធ្វើអ្វីក៏បានដែរព្រោះមនុស្សយើងកុំឲ្យតែយកធោះខ្ជិលមកឲ្យដាក់ខ្លួនហើយអាហ្នឹងគឺថាទោះជាឆ្លាតប៉ុណ្ណាក៏ទៅមិនរួចដែរណាឲ្យតែខ្ជិលណាណាក៏ប៉ុន្តែបើធោះឧស្សាហ៍ដោយដែលព្រះអង្គត្រាស់សម្ដែងថាព្យាយាមតិចតិច ប៉ុន្តែគង់តែនឹងបានសម្រេចក្រាស់ប៉ុន្តែព្រះអង្គមិនបានត្រាស់សម្ដែងអូបើអ្នកឲ្យខ្ជិលទៅគង់បានសម្រេចអត់ទេណាបើបានត្រាស់សម្ដែងអញ្ចឹងអញ្ចឹងបានព្រះអង្គលើកឡើងពីធម៌ដែលជាទីពឹងតទៅនឹងមានការព្យាយាមណា គឺការប្រឹងប្រែងការឧស្សាហ៍ណាការយកចិត្តទុកដាក់ដែលมันมันធ្វេសប្រហែសអានឹងសំខាន់ណាស់គណាអានឹងបានទៅជាឧទ្ឋានៈបានន័យថា ងើបឡើងក្រោកឡើងគឺថា get ready to work get ready to study get ready for everything don't don't be lazy កុំឲ្យគិតថាអូ maybe too cold or too hot or maybe too early or too late for me កុំឲ្យគិតអញ្ចឹងតែគិតយ៉ាងណាថា it is a time to do អាហ្នឹងអឺថាត្រូវការរៀនត្រូវទៅរៀនទៅទិញប្រឹងប្រែងឲ្យ បានចាំឲ្យបានចេះចឹងទៅ ណាហើយបើថាធ្វើអីគេថានិយាយទៅវាចូលនៅក្នុងលក្ខណៈថាបំពេញទូនាទីខ្លួនឯងឲ្យបានល្អណាទូនាទីជាអីជា បាសកជាបាសិកាជាបព្វជិតជាអ្នកបួសឬក៏ជាអឺជាអ្នកមុខអ្នកការដូចជាជាប្រពន្ធល្អជាប្តីល្អណាជាភរិយាល្អជាស្វាមីល្អអីចឹងទៅ ហ្នឹងវាចូលនៅក្នុងថាបើថាចង់បានធ្វើជាប្រពន្ធល្អតតតព្យាយាមតតែអត់ឋានណាណាមិនមែនថាអូឥឡូវចង់ធ្វើជាប្រពន្ធល្អដេកឲ្យប្តីបំរើមិនមែនទេហើយប្តីក៏អញ្ចឹងចង់ធ្វើជាប្តីល្អតព្យាយាមដូចគ្នាណាហើយបើឪពុកក៏អញ្ចឹងចង់ធ្វើជាឪពុកល្អតតែព្យាយាម កូនក៏អញ្ចឹងក៏ចង់ធ្វើជាកូនល្អតប្រឹងក៏គ្រូក៏អញ្ចឹងបើចង់ធ្វើជាគ្រូល្អតប្រឹងសិស្សក៏អញ្ចឹងណា ហើយរដ្ឋាភិបាលអញ្ចឹងដូចថា Prime Minister ឬក៏អ្នកដឹកនាំប្រទេសចង់បានជាអ្នកដឹកនាំល្អតប្រឹងចាណាណាហើយប្រជារាស្ត្រក៏ដូចគ្នាចង់បានជា ប្រជាពលរដ្ឋល្អតតែប្រឹងអាហ្នឹងចូលប្រធានសហគមន៍ល្អទេយ៉ាងណាចង់សួរគុណចាស់ថាចាគុណចាស់តើការខ្ជិលច្អូសនិងការព្យាយាមហ្នឹងមាន កំណត់អីគុណចាស់អឺ វាមាន កំណត់ត្រង់ថាខ្ជិលខ្ជិលច្រអូសហ្នឹងគឺខ្ជិលធ្វើនៅទៅល្អណាសិតតែអត់មានកំណត់ទេណាអាហ្នឹងវាខ្ជិលខ្ជិលខ្ជិលដេករហូតហ្នឹងអាហ្នឹងវាអត់ដែរមានកំណត់ទេអញ្ចឹងហ៎ណា ខ្ជិលដូចថាអឺដូចជាហេវដល់ហើយទៅមិនរួចទេឃើញទេខ្ជិលអឺដូចឆ្អែតពេកហើយរកកន្លែងតម្រេតតិចសិនឃើញទេ ស្អីស្អីសើពេកពេកចេះណាអើខ្ជិលហើយណាអឺហើយដូចជា នៅងឹតតិចតិចកុំអាចាំភ្លឺតិចទេអឺក្រោកឡើងមើលម៉ោងម៉ោងទឹម4កន្លះហ្នឹងចាំម៉ោង5ហ្នឹងឃើញទេនេះអាចាំហ្នឹងអីអាខ្ជិលណាតិចទៀតចាំតិចទៀតសិនណាហ្នឹងហើយតិចទៀតសិនណាតិចទៀតសិន ដូច្នេះអាការខ្ជិលហ្នឹងវាដូចកាលណាកូនចាស់គ្រូវាអត់មាន ដែនកំណត់ទេវាខ្ជិលរហូតដល់ថាដេករហូតដល់ងាប់ណាប៉ុន្តែអាការឧស្សាហ៍ឧស្សាហ៍ក៏អត់មានដែនកំណត់តែឧស្សាហ៍ព្យាយាមរហូតទៅដល់បាន សម្រេចគុណសម្បត្តិខ្ពស់រឹតតែខ្ពស់រហូតដល់បាន សម្រេចនៅ លោកុត្តរគុណដែលជាសម្បត្តិដ៏ខ្ពស់ក្រៃលែងដែលដែលជាសម្បត្តិបានរួចផុតអំពី ជាតិជារៀបជាអធិនមរណៈបាន វិរិយៈអញ្ចឹងបានពុទ្ធព្រះអង្គត្រាស់សម្ដែងថាវិរិយៈនឹងទុក្ខមច្ចេតិបងគ្រូណាសេចក្តី ជាយាមរមែងឈ្នះ នៅសេចក្តីទុក្ខទាំងពួងបានណាចាគាត់ចាស់គ្រូគាត់ចាស់គ្រូបានរៀបរាប់ ខាងលើមិញថាយើងវាមានសេចក្តីគេហៅថាធម៌បីយ៉ាងដែលគុណចាស់គ្រូបានលើកឡើងមានអនិច្ចំទុក្ខអនត្តាហ្នឹងគឺត្រៃលក្ខហ្នឹងបើសិនតែយើងបានឃើញធម៌ត្រៃលក្ខហ្នឹងប្រហែលជាអដ្ឋានអដ្ឋានៈហ្នឹងគឺត្រូវតែប្រញាប់ហ្មងគុណចាស់គ្រូ ត្រូវបងគ្រូមានត្រនិកាត្រូវហ្មងណាឧបមាថាអានេះឧបមាថាជាឧបមាថាយើងនៅក្នុងផ្ទះហើយឃើញផ្ទះនោះវាកំពុងតែវាកំពុងតែបាក់ហើយនឹងឆេះហើយនឹងណាអឺផ្ទះកំពុងតែភ្លើងឆេះយើងគិតថាសុំសុំមកសាឡេតទៀតសិនមិញអត់មិនឆេះខ្លួនឯងអញ្ចឹងអាហ្នឹងមកពីយើងមកមនុស្សមើលខ្ជិលមកពីមិនឃើញប្រយោជន៍អញ្ចឹងហ៎ ណាដល់ពេលអាមនុស្សជើវាអត់មើលឃើញទីថាភ្លើងឆេះទេវាថាអត់អីទេតើតើណាវាថាអត់អីទេណាម្ល៉េះនៅឃើញណាមកសលេតទៀតសិនណាណាម្ល៉េះច្រើនតែលេតចឹងកូនចាស់ដូចថាពេលពេលដែលយើងមានចរិតខ្ជិលយើងចាប់ដើមខូចរលេះហ្នឹងមែនឯគុណពីរហ្នឹងខុសគ្នាស្រឡះមែនឯគុណចាត្រូវហើយត្រូវហើយមាន ប្រសាសន៍ត្រូវហើយមនុស្សខ្ជិលគឺបកកែរលេះណាបកកែ excuse មែនទេហ្មង ណារោ excuse កណាកណាហ្នឹងហើយរលះដោយសារវាមិនឃើញលើយើងរៀបរាប់ខាងលើហ្មងអញ្ចឹងវាអត់ឃើញភ្លើងត្រូវអឺផ្ទះត្រូវភ្លើងឆេះដោយកណាមាន មានធ្លាប់មានគេនិយាយចេះកូនចាស់គ្រូអាគេថាមនុស្សខ្វិនណានៅក្នុងផ្ទះហ្នឹងដើរតាណាអត់រួយប៉ុន្តែដល់ពេលភ្លើងឆេះផ្ទះអាខ្វិនរត់បាត់រត់ចេញរួច លត់លឿនជាងគេនឹងលេះនឹងចូលចូលទៅហៅលេះឲ្យកូនចាអត់ទេភ័យខ្លាចឲ្យភ្លើងឆេះមិនរត់អានេះចង់និយាយថាកាលណាបើឃើញភ័យហើយ គឺវាធ្វើឲ្យនឹងស្ទុះទៅលឿនស្ទុះហ្មងណាស្ទុះទៅលឿនណាទោះបីតែខ្វិនក៏ដោយឃើញណាណាខ្វិនក៏ដោយវានៅស្ទុះលឿនស្ទុះលឿនណាម៉ោង2វាឃើញភ័យអូកន្លែង កន្លែងហ្នឹងតាមក្បួនពេទ្យគេហៅ adrenaline ហ្នឹងក្នុងរាងកាយយើងហ្នឹងដូចថាយើងមានអីមានអីមួយដូចថាយើងយើង ខ្លាចខ្លាំងដល់ហើយអាកោសិកាកោសិកាក្នុងខ្លួនយើងហ្នឹងវា produce អា adrenaline ហ្នឹងឃើញដូចថាឲ្យយើងស្ទុះឲ្យលឿនអញ្ចឹងណាឲ្យយើងស្ទុះឲ្យលឿនតឲ្យផុតឲ្យផុតគ្រោះថ្នាក់ហ្នឹងអញ្ចឹងអញ្ចឹងគុណចាស់អញ្ចឹងគុណចាស់ចង់ចង់មកន័យថាបើសិនជាយើងដឹងថា អ្នកនឹងមានសមត្ថភាពហើយប៉ុន្តែ ចំណុចខ្សោយគាត់គឺគាត់ខ្ជិលតើយើង មានអតិចនិចអ្វីដែលធ្វើឲ្យគាត់ដូចថាដូចថាបញ្យលឲ្យគាត់យល់ថាអ្នកឯងមានសមត្ថភាពបើសិនជាអ្នកឯងអាចអាចដូចថាកុំឲ្យខ្ជិលឬក៏តិចនិចអ្វីដែលយើងជួយជួយបញ្យលឲ្យគាត់កុំឲ្យគាត់ខ្ជិលនឹងវិញហ្នឹងគាត់ចាស់តើមាន មានតិចនិចអ្វីដែលយើងអាចបញ្យលបុគ្គលដែលគាត់ខ្ជិលនឹងបានអីគុណចាអឺនិយាយទៅពីទោសនៃកិច្ចស្ដីខ្ជិលនឹងឯងបាទបញ្យលថាណែអ្នកឯងខ្ជិលបានឧបមាថាឥឡូវយើងយើងនិយាយពីរឿង overweight ចឹងចឹងណាមកពីខ្ជិលបានវាឡើងគីឡូមកពីខ្ជិលបានវាឡើងខ្លាំងអឺមកពីខ្ជិលបានបានមានជំងឺ ណាភ្ញាក់ឡើងហើយឲ្យគិតទៅប្រឹង exercise នៅឃើញ exercise មិនបើយើងទៅវារួចរត់អត់កើតគេគេណាអញ្ចឹងអ្វីអ្វីមកពីខ្ជិលហ្នឹងហើយអញ្ចឹងយើងយើងនិយាយពីទោសនៃការខ្ជិលទៅវិញទោសនៃការខ្ជិលហ្នឹងវាយ៉ាងម៉េចគឺថាអឺយើងចង់ទៅធ្វើការអីក៏ធ្វើការមិនកើតគេហើយបើថាគេចង់រើសជា អឺនយោជិកអ្នកធ្វើការឬក៏ជាកម្មការិណីកម្មករអីចឹងគេមិនមែនរើសអ្នកខ្ជិលទេណាកណាគុណចាឧបមាថាគេរើសប្តីប្រពន្ធគេមិនមែនគេគេមិនមែនទៅរើសរកប្តីខ្ជិលឬក៏ប្រពន្ធខ្ជិលទេមិនចឹងយើងនិយាយអស់ចឹងចឹងណាមែនអូឥឡូវខ្ញុំកាយមួយប្តីណាដែលខ្ជិលជាងគេមិនដាមមានទេណា អញ្ចឹងគឺចង់និយាយថា ភាពខ្ជិលច្រអូសនេះមួយមិនបាច់ចាំនិយាយថាដល់ដល់គេថាគ្មាននរណាគេទទួលយកឯក្នុងโลกនេះណាមិនបាច់ចាំថាដល់កើតជាមនុស្សសូម្បីជាសត្វក៏គេមិនយកដែរឧបមាគោខ្ជិលបានណាគេយកលោកថតឃើញគោខ្ជិលហ្នឹងហើយអឺម្ចាស់គ្រូបានសំដែងនឹងត្រូវហើយអឺនិយាយថាត្រូវហើយពីព្រោះតើតើយើងបង្ហាញអំពីទោស ហ្នឹងហើយបង្ហាញពីទោសបានបង្ហាញអំពីភ័យបានបានរត់បើមិនចឹងទេអត់ទេមកដីស្ពឹកនឹងហ្មងតើយ៉ាងហាងបង្ហាញអំពីទោសថាណែឯងទោសហ្នឹងមកអំពីណែឯងខ្ជិលមកអំពីខ្ជិលបានធ្វើឲ្យយើងគុណចាស់គ្រូរៀបរាប់ចឹងធ្វើឲ្យយើងថត់ធ្វើឲ្យលើស cholesterol អញ្ចឹងទៅយើងអត់អេកសាយអត់ធ្វើការងារអាហ្នឹងស្ពឹកហ្នឹងហើយជឿហ្នឹងហ្នឹងហើយតែបើបើតាមក្បួនក្បួនពេកក្នុងពេលបច្ចុប្បន្នហ្នឹងវិញ អឺអ្នកតាមគេធ្វើ ការសិក្សាទៅគុណចាស់អ្នកអ្នក ដែលខ្ជិលហ្នឹងគាត់មិនត្រឹមតែមានជំងឺខ្លាំងរាងកាយទេជំងឺសតិអារម្មណ៍រហូតដល់ចូល depression រហូតដល់អីហ្នឹងគឺមានច្រើនណា គឺមាន មានច្រើនជាទីបំផុតអញ្ចឹងបាន ក្នុងកលៈទេសៈនៃការបិទគប់ហ្នឹងគុណវិចារអ្វីដែលគេបារម្ភច្រើនជាងការឆ្លងមេរោគ COVID-19 ហ្នឹងដឹងតា អាអា short term ហ្នឹងយើងប្រឈមជាមួយការឆ្លងនឹងភ្លាមភ្លាមដល់ពេល long term ហ្នឹងបន្ទាប់ហ្នឹងប៉ុន្តែអ្វីដែលគេព្រួយបារម្ភខ្លាំងមែនទែនគឺជំងឺសតិអារម្មណ៍ហ្នឹងតែម្ដង ពីព្រោះមិនមែនមិនមែនកក់ខ្ជិលទេប៉ុន្តែចង់មិនចង់កលតិស័កនេះគាត់អត់អាចធ្វើការអីបានដល់ចឹងទៅ អារម្មណ៍គាត់ចេះតែរវើរវាយគិតទៅវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រសួងសុខាក្រសួងសុខាភិបាល ចំពោះអ្នកដែលមើលខាងជំងឺសតិអារម្មណ៍ហ្នឹងហើយគឺភាកច្រើនគឺគាត់និយាយថាអញ្ចឹងហ្មងថា ពេលដែលគាត់អត់មានការងារធ្វើហ្នឹងគឺគាត់ស្មុគស្មាញខ្លាំងហ្មងអញ្ចឹងអ្នកខ្ជិលហ្នឹងមិនដឹងថាចូលក្នុងអឺប្រឡោះនឹងដែរឬក៏អត់អីកូនចាចូលហើយណានិយាយនិយាយទៅអរគុណគឺឲ្យនិយាយរឿងខ្ជិលវាវាជាធោនាំឲ្យវិនិច្ឆ័យហើយនិយាយចំមកណា សូម្បីគេបិទខ្ទប់មកគេគេមិនមែនថាមកឲ្យយើងដើរជិះពីផ្ទះសោះហើយណាឲ្យមិនមែនឲ្យយើងធ្វើការផ្ទះហើយណាមែនទេយើងអាចដើរត្រឹមមក LGA នឹងដែរតើអឺមួយទៀតគឺថាយើងអាចដើរមករបៀប5គីឡូឬក៏អាចដើម្បីធ្វើដំណើរទៅណាមណីឲ្យបានអញ្ចឹងហើយកិច្ចការងារក៏គោកច្រើនណាស់អញ្ចឹងឲ្យតែខ្ជិល គឺវាចូលនៅក្នុងប្រធាននៃសេចក្តីវិនិច្ឆ័យអញ្ចឹងណាណាអូខេគណៈគណៈគណៈសួរកូនចាស់គណៈសួរមកមកសំណួរទៀតកូនចាស់តើការខ្ជិលអឺអឺមែនទេដូចថាកូនចាស់ដូចថាយើងឧទាហរណ៍ថាយើង កំពុងតាជក់ធ្វើអីមួយឧទាហរណ៍ថាយើងជក់ធ្វើអីមួយចឹងទៅធ្វើចឹងអឧទាហរណ៍យើងធ្វើ live show អីយើងធ្វើចឹងទៅស្រាប់ យើងមើល comment អីទៅស្អាប់ឃើញគេប្រើពាក្យអសរោះឧទាហរណ៍អញ្ចឹងកូនចាគេប្រើពាក្យអសរោះមកយើងមានអារម្មណ៍ថាដូចដូចស្ពឹកមុខមានអារម្មណ៍ថាដូចដូចស្មុកស្មាញហ្មងហើយលើយើងលេងចង់ចំណាយពេលធ្វើទៅទៀតតើអាការដែលយើងមិនចង់បន្តទៀតនឹងវាចាត់ទុកថាយើងខ្ជិលឬក៏ចាត់ទុកថាយើងបាក់ទឹកចិត្តហើយខ្ជិលបន្តបដ ாய் តើនឹងដូចគ្នាឬក៏ខុសគុណចាមុនបងគ្រូ អឺអានេះវាវាចេញមកអំពីផ្លូវចិត្តយើងទេហ្នឹងវាគេហៅថាខ្វះការអប់រំចិត្តទៅធ្វើឲ្យយើងរងសម្ពាធអឺអាមកពេលយើងយើងវង្វេងនៅ ក្នុង អារម្មណ៍វង្វេងតាំងតែគេគេសរសើរយើងបែរជាយើងសុបាយដល់គេប្រើពាក្យអសរោះយើងទៅជាអន្តពន្ធចិត្តមកអំពីយើងអត់ស្គាល់អំពីសភាវៈអារម្មណ៍យើងណា ណាយើងមិនយើងអត់អត់អត់ balance អត់ស្មើអាបញ្ញារបស់យើងអត់ស្មើយល់ទេកាលណាដែលយើងស្មើយើងអត់មានអត់មានតតែរំភើបញាប់ញាប់នឹងការសរសើរទេហើយក៏យើងមិនរំភើបញាប់ញាប់អំពីការតេដៀលដែរតេដៀលតេទៀននេះដែរត្រូវទេលោកចាស់គ្រូណាត្រូវទេអរគុណហើយអរគុណចាស់ថែមថែមណាបងថែមអត់អត់មានថែមទេដូចគ្រប់គ្រាន់ហើយ ណាគ្រប់គ្រាន់ណាចាកណាកណាអញ្ចឹងអញ្ចឹងត្រឡប់ត្រឡប់ទៅវិញត្រឡប់ទៅវិញតើតែយើងនឹងយល់ច្បាស់ថាអឺគឺជាសម្លេង គឺជាការតិទៀនវិជ្ជការធម្មតាយើងយើងមានអីសំខាន់ផងខាងព្រះអង្គផងគឺមានគេដៀលថ្មីហងរាំយើងជាបុគ្គលធម្មតាមានអីអស្ចារ្យអញ្ចឹងឲ្យគេជេរមកសេរីទៅឲ្យគេថាមកសេរីទៅ យើងដើរតែផ្លូវដដែលទៅមិនមែនយើងថាឲ្យគេជេរមកសេរីទេចង់និយាយថាយើងស្គាល់ ស្គាល់អាណាមួយហៅថាតោមណោះមួយហៅសោមណោះស្គាល់អំពីភាពអារម្មណ៍យើងនេះវាជាជាលោកធម៌ហ្នឹងលោកធម៌ណាធម៌សម្រាប់លោកហ្នឹងវាមានលៀបអត់លៀបមានយល់អត់យល់សានទាសុខទុកហ្នឹងសោមនស្សតោមនស្សអីហ្នឹងវាជា ធម៌មាននៅក្នុងលោកជាធម្មតាតែធម្មតាធម៌ធម្មតាធម៌ហ្នឹងបើន័យថាទៅទីណាកន្លែងដូចអឺអ្នកស្រីកង មានប្រសាសន៍មិនចឹងថាសូម្បីព្រះក៏នៅតែ មិនក៏នៅតែជួបនៅលោកធម៌នឹងដែរណាចុះមិនបាច់ចាំនិយាយដល់យើងមែនទេហ្នឹងហើយណាឡើយវារមែងតែងតែជួបប្រទេសជាធម្មតាអញ្ចឹងដូចយើងដើរដើរកាត់ភ្លៀងអញ្ចឹងយើងគិតថាមិនអោយទៅទឹកទឹកភ្លៀងមិនកើតយ៉ាងណាមិញក្នុងលោកហ្នឹងវាជោគជន់ទៅដោយលោកធម៌នឹងឯងគេមានលៀបអត់លៀបជាដើមនឹងឯងម្ល៉េះតតែយើង វឹកហាត់អប់រំចិត្តយើងដើម្បីទទួលយកអានឹងបាទណាដល់ពេលទទួលយកបានទៅទៅជាអ្នកមិនញាប់ញួរនៅលោកធម៌បានទីពឹងចូលនៅក្នុងគោលធម៌ថ្ងៃហ្នឹងកូនចាស់អញ្ចឹងអញ្ចឹងមានន័យថា ពេលពេលខ្លះយើងត្រូវតែធ្វើចិត្តយើងឲ្យដូចជាដើមឈើមែនទេកូនចាស់ណាចង់ធ្វើជាអីក៏ធ្វើទៅឲ្យចង់ហ្នឹងហើយតាមពិតយើងយើងយើងឃើញដូចគ្នា អាឃើញអាគេ comment នឹងឃើញ ឃើញសភៅនិងឃើញអាខេខមមិនហ្នឹងដូចគ្នាប៉ុន្តែមកគេយើងងវែងអារម្មណ៍ងវែងអារម្មណ៍តាំងថាគេកសេអសដូចគ្នាអសមួយទៀតគេគេសរសើរអសមួយទៀតគេគេនន្ទាតែយើងវែងតាមពិតរូបដូចគ្នាទេអូណាយល់ណាយល់ណាយល់សុខគឺកូនចាស់យល់មែនតើណាកូនចាស់អូខេចាំមើលអនុវត្តមើលបានអត់កូនចាស់ណាអូខេឥឡូវយើងចូលដល់ចំណុចទី2អឺអបមាទៈ ការមិនធ្វើប្រហែសក៏ណាទេប្រហែសហ្នឹងមិនក៏ព្រះអង្គឲ្យថាធរជាទីពឹងដែរគុណចាស់គ្រូណាសេចក្តីហ្នឹងគឺសំខាន់ណាស់ព្រះអង្គគ្រូសំបីតែព្រះអង្គទ្រង់ទៀបនឹងបរិនិព្វានក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងភិក្ខុទាំងឡាយមានព្រះអនន្តជាដើមហ្នឹងថាអឺអ្នកទាំងឡាយចូលញ៉ាំងនៅកិច្ចតំពងឲ្យសម្រេចដោយសេចក្តី មិន ប្រមាទណាអបមាទេ អ្នកសម្បាទេថៈ ណាគឺជាបច្ឆមវាចារបស់ព្រះអង្គណាបានន័យថាពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងហើយត្រាស់សម្ដែងនៅពធអស់រយៈកាល45ត្រាស់ភាសាហើយព្រះអង្គទីបនៅព្រះនិព្វានព្រះអង្គទ្រង់ជ្រាបច្បាស់ណាស់ធម៌ព្រះអង្គទាំងទាំងអស់ដែលសម្ដែងមកហ្នឹងវាប្រជុំចុះនៅក្នុងសេចក្តីមិនប្រមាទហ្នឹងដោយដែលព្រះអង្គគ្រូលើកឡើងមិនអញ្ចឹងថា ធម៌ព្រះអង្គត្រាស់សម្ដែងច្រើនណាស់ប៉ុន្តែហេតុអីបានព្រះអង្គត្រាស់សម្ដែងពីធម៌ដែលជាទីពឹងមានតែ4យ៉ាងហ្នឹងគឺសេចក្តីមិន ប្រមាទនឹងដូចជាដានជើងនៃសត្វដំរីឬក៏សត្វធំធំអញ្ចឹងសត្វណាណាទាំងអស់មកប្រជុំចុះនៅក្នុង ដានជើងនៃសត្វដំរីហ្នឹងណាអត់មានសត្វជាតិណាដែលមាន ជើងដានជើងធំជាងនឹងទៀតណាយ៉ាងណាមិញធัวណាទាំងអស់ប្រជុំចុះនៅក្នុងសេចក្តីមិនប្រមាទ អញ្ចឹងអញ្ចឹងការមិនប្រមាថការមិនធ្វេសប្រហែសហ្នឹងបានន័យថា គឺជួបតាកតងនឹងថាដែលយើងប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់ហើយមិនមែនធ្វើទាំងការធ្វេសប្រហែសមិនមែនធ្វើទាំងការមិនប្រុងប្រយ័ត្នទេធ្វើទាំងការប្រុងប្រយ័ត្នឧបមាដូចយើងបើកឡានអញ្ចឹងយើងចេះបើកឡានហើយណាក៏ប៉ុន្តែពេលដែលយើងបើកគឺនៅតែប្រយ័ត្នជានិច្ចប្រសិនបើយើងចេះបើកឡានប៉ុន្តែបើយើងមិនប្រយ័ត្ន យើងនឹងគ្រោះថ្នាក់ដូចដែលអ្នកអត់ចេះបើកអញ្ចឹងណាណាអញ្ចឹងគឺថាទោះជាយើងចេះបើកឡានបើកឡាន10 20ឆ្នាំមិនដែរគ្រោះថ្នាក់ក៏ដោយ តែប្រហែលតែបន្តិចគ្រោះថ្នាក់ដូចតែអ្នកដែលទៅរៀនអញ្ចឹងឯងយ៉ាងណាមិញសេចក្តីមិន ប្រមាទនេះសំខាន់ណាស់គឺជាការដែលផ្គងចិត្តឡើងគិតថាតើអាត្មាកំពុងធ្វើអីណាកុំឲ្យគិតថាឥឡូវកំពុងតែបើកឡានហើយ ប្រោកប្រាជឬក៏និយាយតាមទូរស័ព្ទផ្ដោតផ្ដោតអារម្មណ៍គិតទៅនេះគិតទៅនោះអីចឹងអានោះឈ្មោះប្រមាទបើយើងបើកឡានយើងដឹងថាយើងកំពុងតែបើកឡានត្រូវតែផ្ចង់សតិស្មារតីក្នុងការធ្វើការងារហ្នឹងអាហ្នឹងថាមិនប្រមាទទេអញ្ចឹងអញ្ចឹងកិច្ចការងារមិនចំពោះទៅរឿងបើកឡានទេអ្វីអ្វីក៏ដោយកំពុងដើរអាថ្មអញកំពុងតែដើរបើសិនតែយើងគិតអីផ្សេងទៀតដើរចំពោះជើងហ្នឹងណាកណាអាហ្នឹងវាអញ្ចឹងហើយថាពេលចំពោះជើងដួលទៅគេ គេឆែកចំមុះនរណាយើងដឹងណាណាអ្នកគ្រូមានតែខ្លះញាតញោមខ្លះគាត់ឆ្ងល់ដែរពាក្យថាប្រមាថហ្នឹងអ្នកខ្លះគាត់ថាឯងកុំប្រមាថគេប្រមាថគេប្រយ័ត្នបាបអ្វីទៅប្រមាថតែប្រមាថទៅសេចក្តីស្វេះប្រហែសអាមួយប្រមាថមើងងាយនិងប្រមាថប្រមាថតៈនេះប្រមាថស្វេះប្រហែសហ្នឹងកូនចាស់មានការលក្ខណៈខុសគ្នាយ៉ាងម៉េចណាពីហ្នឹង ណាមួយប្រមាថមើងងាយហ្នឹងសរសេរខុសគ្នាទៀតសរសេរមួយប្រមាថថាណាបមាថៈណាហ្នឹងប្រមាថមើងងាយដូចជាយើង មើងងាយថាគេមិនដល់យើងអីចឹងណាអន់ថយចឹងណាអន់តិចអន់ជាងយើងឬក៏មិនស្មើនឹងយើងអាហ្នឹងហៅប្រមាថមើងងាយដោយអំណាចនៃមានអ្នកណាមានអ្នកហ្នឹងអាហ្នឹងគឺជាឈ្មោះនៃការ ប្រមាថប្រមាថមើងងាយអាហ្នឹងជាឈ្មោះនៃតួកិលេសអញ្ចឹងណា ណាហើយដល់ពេលប្រមាថនេះប្រមាថតិនេះគឺជាឈ្មោះនៃការដែលបាត់បង់ស្មារតីក្នុងការគ្រប់គ្រងខ្លួនឯងអាហ្នឹងចូលចូលលក្ខណៈមើងងាយដែរមិនតែមើងងាយក្នុងលក្ខណៈអឺអាហ្នឹងនិយាយចំមកបើយើងថាមើងងាយក៏បានព្រោះថាយើងមើងងាយទូនីតិខ្លួនឯងក្រាហ្នឹងហើយឧបមាថាទូនីតិយើង កំពុងតែអឺថាអីថាកំពុងតែបើកឡានឧទាហរណ៍តរ៉ែអញ្ចឹងចឹងណាបើកឡានតោះណា ទូទីយើងពងបើកឡានប៉ុន្តែយើងទៅនិយាយទូរស័ព្ទអាហ្នឹងមើលងាយមើលស្រាលនឹងការបើកឡានមើលមើលស្រាលថាមិនអីទេណាណាណាណាហ្នឹងវាអត់មានតកតងនឹងមើងងាយណាទេក៏ប៉ុន្តែវាមើងងាយទួលនីតិខ្លួនឯងមើងងាយទួលនីតិខ្លួនឯងកំពុងធ្វើអីណាអត់ទៅពេលកំពុងធ្វើអីចឹងទៅងាកទៅនេះងាកទៅនោះបែរទៅមើលអឺសួនច្បារបែរទៅមើលព្រៃព្រឹក្សាលតាវអត់មើលផ្លូវទេ វល់មើលស្អីទីផុតឡានវាទៅតាមផ្លូវណាវាទៅខុសផ្លូវណាដល់ពេលទៅខុសផ្លូវគ្រោះថ្នាក់ណាគ្រោះថ្នាក់យើងនឹងជិះក្នុងឡានហ្នឹងណាអាហ្នឹងក៏ឧទាហរណ៍ណាអញ្ចឹងតមាតិនេះបើនិយាយពីរឿងការមើងងាយក៏បានដែរប៉ុន្តែមើងងាយនៅទូនាទី ខ្លួនឯងធ្វើអីកណាចឹងបានព្រះអង្គត្រាស់សម្ដែងអំពីការប្រមាថនេះជាឈ្មោះនៃការមិនមាននៅសតិអង្គធម៌មកដល់សតិនឹងហ្មងហើយជាឈ្មោះនៃសេចក្តីស្លាប់នឹងឯងអបមាទោអមតៈបត្យ បមាតោមច្ចណោប្រទាំងកណាការមិនប្រមាទទើបមិនស្លាប់ប៉ុន្តែបើប្រមាទឈ្មោះថាងាប់បាត់ឈ្មោះថាស្លាប់បាត់ណាណាស្អីកងយល់ឡើងងាប់ហ្នឹងស្លាប់ស្លាប់ហ្នឹងយល់ទេណាស្អីកងហ្នឹងយល់កណាកណាយល់មែនទែនហើយកណាអឺអូខេអញ្ចឹងហេតុដូចម្ដេចបានជាព្រះអង្គទ្រង់សម្ដែងថាសេចក្តីប្រមាទហ្នឹងជាជាហេតុនៃនៃសេចក្តីស្លាប់ហ្នឹង យល់តែហ្នឹងទេតែកងអឺអត់តន់យល់ច្បាស់ហើយកូនចាំងណ៎ណ៎កូនចាំងកូនចាំងគ្រូថែមហ្នឹងទៅទៀតអត់មិនកូនចាំងមិនមិនកណាកណាកណាអត់យល់ច្បាស់ហ្នឹងចង់និយាយថាស្លាប់ស្លាប់ជីវិតឬក៏ស្លាប់ពេលវេលាឬក៏ស្លាប់កិត្តិយសឬក៏ស្លាប់អ្វីអញ្ចឹងកូនចានិយាយទៅពាក្យប្រមាថនឹងវាស្លាប់ទាំងអស់ណាព្រោះពាក្យថា ប្រមាថនឹងបានន័យថា អត់មាននៅស្មារតីអត់មាននៅសតិអញ្ចឹងកិច្ចការងារធ្វើអីវាអត់អាចបាន សម្រេចបានទេណាវាអត់អាចបានសម្រេចដោយល្អទេអញ្ចឹងអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងថាអ្នកដែល ប្រមាថដូចជាប្រមាថក្នុងការដែលទៅធ្វើនៅអំពើអាក្រក់អានឹងឈ្មោះថាប្រមាថធ្វើអំពើអាក្រក់តាមផ្លូវកាយតាមផ្លូវវិញ្ញាណនិងតាមផ្លូវចិត្ត អានេះឈ្មោះថាប្រមាទចាសេចក្តីប្រមាទនឹងឯងធ្វើឲ្យបុគ្គលអ្នកមាននៅសេចក្តីប្រមាទហ្នឹងវាលះបង់នៅអំពើ ដែលជា ប្រយោជន៍សម្រាប់ខ្លួនឯងនិងប្រយោជន៍សម្រាប់អ្នកដទៃអញ្ចឹងហើយដែលឈ្មោះថាស្លាប់ហ្នឹងគឺស្លាប់កុសលធម៌ស្លាប់គុណធម៌ស្លាប់សេចក្តីល្អអាហ្នឹងស្លាប់ហើយផលនៃសេចក្តីប្រមាទហ្នឹងវាមិនមែននាំឲ្យទៅកាន់សេចក្តីសុខគតិភពឬក៏នាំឲ្យបានសេចក្តីសុខ អញ្ចឹងបានព្រះអង្គត្រាស់សម្ដែងថាអ្នកដែលប្រមាថហួសតែស្លាប់ណាណាឧបមាថាយើងធ្វើនៅអំពើបាបផលបាបនោះវាមិនមែននាំមកនៅសេចក្តីសុខទេនាំមកនៅសេចក្តីទុក្ខហើយជាបច្ច័យនាំឲ្យទៅកាត់នរកប្រែទេវិឆាអសុរកាយទៀតកណាឃើញទេវាវាទៅទៅតែអញ្ចឹងអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងថាវាជាស្លាប់ស្លាប់នោះបានន័យថាម៉េចបានន័យថាវាកើតនៅក្នុងស្រុកស្លាប់ដដែលណាណាប្រមាថហើយនាំឲ្យទៅកើតនៅក្នុងស្រុកស្លាប់ទៀតណា ដូចតែកើតជាកោមត្រូវគេសម្លាប់តែកើតជាកបីកើតជាជ្រូកមន់ទៀមត្រូវគេសម្លាប់ហើយមានឯណា វិធី ដើម្បីអប់រំកាយវិជាអប់រំសិលសមាធិបញ្ញាដើម្បីទៅកាន់ព្រះនិព្វានបាននៅក្នុងកំណត់អបាយភូមិហ្នឹងហ៎មិនចឹងប៉ុណ្ណាអញ្ចឹងហើយបានព្រះអង្គត្រាស់សម្ដែងថាសេចក្តី ប្រមាទឈ្មោះថា ជាអ្នក ដែលស្លាប់ទៅហើយសូម្បីតែយើងមើលទៅឃើញនៅរស់ក៏មិនថាឈ្មោះថាងាប់បាត់ណាអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងថា អបមាតានមីយន្តិអ្នកដែលមិន ប្រមាទទោះជាស្លាប់ក៏ឈ្មោះថារស់ប៉ុន្តែយេបមាតាយថាមតាប៉ុន្តែអ្នកដែល ប្រមាទទោះជា នៅរស់ប៉ុន្តែឈ្មោះស្លាប់បាត់ហើយហ្នឹងវាមានន័យអញ្ចឹងណាណាសាធុសាធុគុណចាស់អឺឥឡូវអឺនីនេតគេថាស្លូតក៏ស្លាប់កាយក៏ស្លាប់ អាចត្រូវច្បាប់អាយុយឺនយូរណាអឺនឹងគិតថានិយាយមិនហ្នឹងគិតថាបើយើងស្លូតពេកក៏ស្លាប់ដែរបើកាយពេកក៏ស្លាប់ដែរអាហ្នឹងវាវាមិនអាចរស់នៅមួយជីវិតណាគោលហ្នឹងហើយហើយមនីនេះក៏ថែមលេខយើងនិយាយអំពីសេចក្តីប្រមាទហ្នឹងក៏ថាសេចក្តីប្រមាទគឺគឺមិនប្រមាទពេលវេលាស្មារតីសតិសេចក្តីមិនប្រមាទដោយគិតថាធ្វើធ្វើមាន អើអ្វីមានប្រមាណតិចតួចប៉ុណ្ណោះណាប៉ុណ្ណេះប៉ុណ្ណោះចឹងណាបុគ្គលដែលមិនប្រមាទទោះបីស្លាប់ហើយក៏ឈ្មោះថារស់នៅមិនឲ្យឈ្មោះថារស់នៅឡើយមិនរស់នៅឡើយ តែបុគ្គលដែល ប្រមាទទោះបីទោះបីនៅរស់ក៏ឈ្មោះថាស្លាប់ដែរអញ្ចឹងយើងបានសម្ដែងគួរឲ្យខ្លាចគុណចាអឺមិនត្រូវខ្លាចទេ រឿងភ័យខ្លាចមែនតាបើអីពួកអីជួនកាលប្រញាប់ប្រញាប់ពេកប្រមាថពេលវេលាចិត្តអស់ license ហើយនឹងស្លាប់ស្លាប់ទាំងរស់ហើយគុណចិត្តសរសើរនិយាយពីខ្លួនឯងហ្នឹងហ្នឹងថាប្រហែលប្រហែលកណាប់អីចាគុណចាអូខេឥឡូវយើងចប់ពីគុណចាយល់ ជាប់ទី2ឥឡូវជាប់ទី2សេចក្តីធ្វើប្រហែសហ្នឹងឥឡូវសញ្ញមៈសេចក្តីសង្រួមសេចក្តីសង្រួមហ្នឹងមិនក៏ព្រះអង្គសំដែងថាទីពឹងដែរទៀតណាឆ្ងល់ដែរសង្រួមនោះកូនចាស់កណាទៀតអឺសេចក្តីសង្រួមនេះក៏សំខាន់ណាស់នៅក្នុងធរដែលជាកោះធរដែលជាទីពឹងឬក៏ធរដែលជាទីជ្រកកោនហ្នឹងបងត្រាស់សំដែងពីការដែល ព្យាយាមប្រឹងប្រែងការមិនប្រមាទហើយនឹងការសង្រួមសង្រួមនឹងបានន័យថារវាងប្រយ័ត្នកុំឲ្យទៅ ប្រព្រឹត្តនៅអំពើអីដែលមិនសមគប្បីអំពើខុសឆ្គងឆ្គងអំពើដែលជាអសិលធម៌ឬក៏ព្រះចាក់នៅគុណធម៌អីចឹងទាំងច្បាប់ផ្លូវលោកទាំងច្បាប់ផ្លូវធម៌អញ្ចឹងណាដូច្នេះសញ្ញមៈនឹងគឺជាឈ្មោះនៃការសម្រួមគឺបិទខ្ទប់ នៅអំពើបាបឬអំពើខុសឆ្គងខុសទាំងផ្លូវលោកខុសទាំងផ្លូវធម៌ហ្នឹងត្រូវទៅសម្រួលឧបមាថាគេប្រាប់ថាកុំឲ្យអឺចេញទៅក្រៅសម័យ Covid ហ្នឹងគេថាបើចេញទៅ ត្រូវពាក់ម៉ាស់អាហ្នឹងច្បាប់ចេញមកមិនអញ្ចឹង compulsory ត្រូវត្រូវត្រូវពាក់ម៉ាស់ហើយបើសិនជាយើងទៅហើយអត់ពាក់ម៉ាស់វាអាចឆ្លង ព្រោះអាជំងឺ COVID-19 ឬក៏ Delta ហ្នឹងសូម្បីតែថាយើងចាក់ថ្នាំហើយក៏ដោយមិនមែនបានន័យថាអត់ឆ្លងទេណា វាអាចឆ្លងប៉ុន្តែថាវាមានបរិមាណតិចតែប៉ុណ្ណឹងប៉ុន្តែវានៅតែឆ្លងណាប៉ុន្តែបើសិនជាយើងសង្រួមបានន័យថាយើងប្រព្រឹត្តទៅតាមច្បាប់ទៅតាមការដែល ក្រសួងសុខាភិបាលដែលគេបានបញ្ជាបញ្យលបានណែនាំមកហ្នឹងអញ្ចឹងទៅណាមកណាពាក់ម៉ាស់ទៅ ណានេះឈ្មោះសង្រួមមកសង្រួមចឹងទៅវាអាចការពារនៅវិបត្តិការពារនៅគ្រោះថ្នាក់ការពារនៅរោគគៀបជាតិវាអាចមកប៉ះពាល់ដល់រូបកាយយើងបានទេអានេះក៏ឧទាហរណ៍ផ្លូវលោកណាណាផ្លូវធម៌ក៏ដូចគ្នាអញ្ចឹងគឺជាការសង្រួមនៅក្នុងសិលគេថាសញ្ញមៈហ្នឹងគឺជាឈ្មោះនៃសិលហ្មងបងគ្រូណាណាណាឈ្មោះនៃសិលទាំងសិល5សិល8ឬក៏សិល10ឬក៏សិល4របស់ភិក្ខុណា ហៅថាចតុបារិសុទ្ធសិលណាគឺសិលទាំងអស់នោះចូលនៅក្នុងសញ្ញមៈនឹងហ្មងអញ្ចឹងការសម្រួមនៅក្នុងសិលនឹងឯងធ្វើឲ្យបុគ្គលនឹងឯងអត់មាននៅវិបដិសារីទេរស់នៅសូម្បីថា100ឆ្នាំប៉ុន្តែអត់មានសិលណាជីវិតនឹងអត់ប្រសើរទេជីវិតមិនល្អទេក៏ប៉ុន្តែបុគ្គលរស់នៅសូម្បីតែមួយថ្ងៃ តែបើជីវិតនឹងមានសិលប្រសើរក្រា ណាពីព្រោះពេលណាដែលយើងមានសិលមានគុណធម៌អញ្ចឹងធ្វើឲ្យយើងមានការសប្បាយចិត្តថាអញមានសិលអញមានគុណធម៌អញមានសេចក្តីល្អណាព្រោះជាអ្នកមានសិលគឺជាអ្នកធ្វើនៅអំពើមិនបៀតបៀនអ្នកដទៃមិនប៉ះពាល់នៅប្រយោជន៍របស់អ្នកដទៃទេមានតែញ៉ាំងគុណញ៉ាំងប្រយោជន៍ឲ្យ សម្រេចដល់អ្នកដទៃទៅវិញអញ្ចឹងយើងធ្វើឲ្យសប្បាយចិត្តណាអាហ្នឹងដែលដែលជាឈ្មោះនៃសញ្ញមៈហ្នឹងគឺសំខាន់អញ្ចឹងគឺការសង្រួម សង្រួមនោះគឺថាបង្រួមកាយកុំឲ្យធ្វើអំពើទុច្ចរិតមកធ្វើអំពើសុចរិតអំពើដែលជាគុណអំពើល្អអសង្រួមវាចាអាពាក្យសម្ដីណាដែលនិយាយទៅប៉ះពាល់គេនិយាយពាក្យអសរោះនិយាយពាក្យអត់ប្រយោជន៍កុំនិយាយសង្រួមវាចានោះឲ្យបានល្អទៀតណាអានឹងជន់ហ៊ុនសញ្ញមៈជួនកាលយើងចិត្តតែនិយាយបោបាច់ទៅរឿងគេរឿងឯងចេះលើកមក អាហ្នឹងអត់អត់សម្រួលមេវាជិះវាចូលក្នុងសញ្ញមៈណាប៉ុន្តែបើសិនតែយើងសង្រួមវាចាគេថានិយាយតែពាក្យពិតណាហើយបើពាក្យណាមិនពិតមិននិយាយអញ្ចឹងទៅក្រាសង្រួមចិត្តទៀតណាណាអាហ្នឹងផ្លូវចិត្តក៏តែសង្រួមដែរណាសង្រួមថាអ្វីណាគូគិតគិតអ្វីណាមិនគូគិតកុំគិតណាឧបមាដូចណាបងកងមាន ប្រសាសន៍មកអញ្ចឹងថា បើគេ comment មកមិនល្អយើងគួរគិតឬក៏អត់ណាអាហ្នឹងសំខាន់ទៀតសំខាន់មួយទៀតយើងយើងយើងយើងធ្វើដើម្បីទៅគិតរឿងហ្នឹងឬក៏គិតរឿងអីផ្សេងគួរគិតកាលណាបើយើងសង្រួមចិត្តយើងបាន យើងត្រូវគិតនៅអ្វីដែលមានប្រយោជន៍បើគិតហើយនាំឲ្យតម្បៃចិត្តនាំឲ្យលំបាកចិត្តកុំគិតអាហ្នឹងត្រូវទៅសង្រួមត្រូវទៀតត្រូវទៀតណាត្រូវទៀតត្រូវត្រូវទៅសង្រួមចិត្តហ្នឹងកុំឲ្យចិត្តទៅគិតទៅពីទៅពី អ្វីណាដែលមិនគួរគិតកុំគិតហើយរឿងដែលគួរគិតច្រើនណាមិនក៏ព្រមគិតកណាណាមិនចឹងកណារឿងដែលគួរគិតកកកខ្វះអីហេតុអីមកចូលចិត្តមករឿងគិតអារឿងដែលអត់ប្រយោជន៍ហ្នឹងបាទគិតរឿងអត់ប្រយោជន៍នឹងនាំឲ្យប្រយោជន៍ដល់យើងទេក៏អត់ទេនាំឲ្យបែកមិនអាគិតរឿងអត់ប្រយោជន៍ហ្នឹងនាំឲ្យរំខានពេលវេលានាំឲ្យដីអត់លក់ទៀតរំខានច្រើនណាគិតកើតហ្នឹង ម្ចាស់គ្រូកណាកាលពីលើកមុនអឺយើងអត់សូវតន់យល់អីយើងជាគិតចំណាយអត់ប្រយោជន៍ដល់ពេលកណាគិតយល់ចឹងទៅពេលដែលកណាឃើញឃើញ comment នឹងអត់ល្អអីចឹងយើងគិតថាបើសិនជាគាត់យល់គាត់មិនមែនធ្វើអញ្ចឹងទេអញ្ចឹងដូចសង្វែកចំពោះគាត់វិញអញ្ចឹងចង់និយាយថាគាត់ប្រើពាក្យអសរោះជាមួយបើជាមួយស្ត្រី ចឹងស្ត្រីហ្នឹងគឺដូចជាម្ដាយដូចជាកូនដូចជាកូនស្រីដូចជាប្អូនចឹងដែរចឹងចឹងអាកណាមានអារម្មណ៍ថាបើសិនជាគាត់យល់អាថាអាមួយចំណុចហ្នឹងប្រហែលជាគាត់មិនប្រើពាក្យហ្នឹងទេចឹងដូចសង្វាយគាត់វិញដល់ចឹងទៅដូចសម្រួមដែរម្ដងតិចដល់តិចដែរចឹងគុណថា Very good ដែរគាត់ចាស់គ្រូពាក្យថាសង្រួមហ្នឹងបើយើងនិយាយទៅគេថាអ្នកស្គាល់ប្រមាណតាណែណែចូលក្នុងសិលពីព្រោះ អឺគេហៅថាអឺមត្តញ្ញុតាណាណាមត្តញ្ញុតាធម៌របស់ថាវរៈតប្រមាណហ្នឹងគឺចូលក្នុងសិលបងគ្រូណាណាចូលក្នុងសិលហើយហ្នឹងអាហ្នឹងចូលក្នុងអវត្តបាតិមកទៀតកណាអន្តរសំដែងពីមត្តញ្ញុតាចផុតតាស្នឹងណាកណាណា គឺ ភាពជាអ្នកដឹងប្រមាណចូលក្នុងសិលហ្មងអញ្ចឹងបាត់សញ្ញមៈហ្នឹងគឺសង្រួមនឹងក្នុងសិលទាំងអស់ទាំងសិលរបស់ឧបាសកឧបាសិកាទាំងសិលរបស់ភិក្ខុ ទាំងសិលរបស់សាមណេរសិលគ្រប់ទាំងលោកយៈសិលទាំងលោកុត្តរសិលសិលទាំងអស់សង្រួមណាឥឡូវអាមនីនេតមនីនេតក៏សួរថាម្លេងយើងនិយាយអំពីសិលមិញថា ធ្វើដូចធ្វើយ៉ាងម៉េចដើម្បីឲ្យមានសិលព្រះអង្គណាធ្វើម៉េចធ្វើម៉េចឲ្យមានសិលឡូវសង្រួមទៅណាសង្រួមកាយគឺវាចាក់នៅអំពើទុច្ចរិតតាមផ្លូវកាយទៅកុំឲ្យ ព្រឹកនៅអំពើបាណាតិបាតអត្តនេទានឬក៏កាមីអាហ្នឹងសង្រួមកាយណាហើយសង្រួមវាចាកុំនិយាយកុហកកុំនិយាយពាក្យញុះញង់បំបែកបំបាក់កុំនិយាយពាក្យតកោះបោះបោកអានឹងកុំនិយាយពាក្យរយរីអត់ប្រយោជន៍អាសរុបវាចាគាត់តែប៉ុណ្ណឹងមានសិលបាត់ហើយមួយទៀតសិលប្រែថារក្សាណារក្សានោះរក្សាកាយវិចារហ្នឹង ត្រូវសារឲ្យស្គាល់ប្រមាណហ្នឹងទៅបានហើយហ្នឹងហើយហ្នឹងណាអូខេណៃមីនេតយល់ពាក្យកូនចាស់កណាកណាស៊ូកណាស៊ូកូនចាស់មួយសិនមនុស្សអត់ធោស្មើនឹងបង្អែមអត់ស្គាល់មែនទេកូនចាស់ហឹមតើបង្អែមណាបើមិនស្គាល់មិនគេហៅបង្អែមបាទមានស្គាល់មិនគេហៅបង្អែមមនុស្សចាំមកគេថាមនុស្សអត់ស្គាល់ស្មើនឹងអមនុស្សអត់ស្គាល់ មនុស្សមនុស្សអត់ធោស្មើនឹងបងឯងមកស្គរមែនឯងកូនចាតែគេនិយាយជាគេថាមនុស្សអត់ធោដោយបបោដីខ្សាច់យើងឲ្យវាត្រូវអឺអូអូខេចឹងធម្មតាធម្មតា ដីខ្សាច់យកទៅបបោមិនវាមិនរីកទេវាមិនអាចទៅជាបបោបានទេណាវាញ៉ាំក៏ញ៉ាំមិនកើតដែរយ៉ាងណាមិញមនុស្សអត់ធោបានន័យថាប្រើការវាអត់កើតវាអត់ប្រយោជន៍ទេ យើងគិតថាប្រយោជន៍ប៉ុន្តែមនុស្សអត់ធោវិនិច្ឆ័យណាវិនិច្ឆ័យមកនេះអ្នកដែលអត់ធោសម្លាប់ក៏សម្លាប់លួចក៏លួចកុហកក៏កុហកហើយតែសម្លាប់មិនបាត់បង់ជីវិតគេឃើញហ្នឹងនៅអត់ធោអញ្ចឹងណាអត់កើតទេអត់បានទេអត់អត់អត់ប្រយោជន៍ទេហើយបើថានិយាយអីមិនស្រៀមស្រៀកុហកកុហកនរណាទៅកុហកដើមឈើឬកុហកគេកុហកមនុស្សណាម្ល៉េះមនុស្សអត់ធោហ្នឹងវាអត់ប្រយោជន៍ដូចបបរដីខ្សាច់អញ្ចឹង កណាយោកណាយោកណាណាណាចាអូខេហ្នឹងហើយឥឡូវយើង chain ចូលដល់ទី4ទី4តមៈនោះការអប់រំទួន មានចិត្តនេះចូលរំសាល់ទៀតណាណាកន្លែងនោះមួយទៀតរឹតតែសំខាន់ណាស់ព្រះអង្គគ្រូពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងនៅពធលំដាប់តាំងពីថ្នាក់ឧដ្ឋានៈអបមាទៈសញ្ញមៈរហូតដល់តិមៈគឺការទូលមានចិត្តមក កណាណាតមៈនេះ គឺជាឈ្មោះនៃ ការទូមានដោយអំណាចនៃសមថៈហើយនិងវិបស្សនាកណាណា សំខាន់ណាស់គឺ ជាការដែលចូលទៅសម្លឹងខាងក្នុង ពាក្យថាតមៈហ្នឹងគឺ ជាការទូលមានដោយអំណាចនៃកម្លាំងនៃសមថៈនិងវិបស្សនាណា គឺជាឈ្មោះនៃសិលសមាធិបញ្ញាដែលជាកម្លាំងនៃ បញ្ញាមានកម្លាំងខ្លាំងខ្លាអញ្ចឹងវាទៅជាបុគ្គលដែលមិនញាប់ញួរណាមិនញាប់ញួរដោយតែយើងលើកពីខាងដើម ពីលោកធម៌ទាំង6 8អញ្ចឹងណាមិនរំពើកញាប់ញ័រណាមិនមិនកំរើកមិនរំពើកញាប់ញ័រទេដូចអឺបុគ្គលដែលបានទូមាន ខ្លួនឲ្យដោយល្អណាគឺ ទោះជាថាមានខ្យល់ព្យុះមានពាក្យសម្ដីអីមិនល្អពាក្យសម្ដីតគោះបោះបោកមើលងាយប៉ុណ្ណាប៉ុន្តែអត់ញាប់ញួរទេណាដូចយើងបានធ្វើល្អហើយអញ្ចឹងយើងមិនខ្លាចពាក្យអឺពាក្យដែលគេ ថ្មាស់ទេសដៀលពាក្យដែលគេនិយាយមិនល្អមកទេព្រោះយើងដឹងថាអំពើល្អនឹងឯងវានាំមកនៅសេចក្តីសុខនាំមកនៅប្រយោជន៍ហើយណាឧបមាថាយើងលាងចានអញ្ចឹង យើងដឹងថាលាងចាននាំឲ្យចានជ្រះនាំឲ្យចានល្អមិនអញ្ចឹងណាអើបើសិនតែយើងកំពុងតែលាងចានសម្រាប់គេមកស្ដីថាឲ្យកុំតែលាងចានហ្នឹងអាចានហ្នឹងមិនគួរលាងទេ គួរទុកឲ្យវានៅកក្រិចអញ្ចឹងហើយ យើងជឿគេកើតទេយើងអត់ជឿទេយើងត្រូវតែលាងមែនទេហើយឧទាហរណ៍ណាម្ល៉េះយើងត្រូវលាងចានព្រោះយើងឃើញផលនៃការលាងកាលណាបើយើងលាងចានហ្នឹងដោយ ដោយ ប្រុងប្រយ័ត្នទៅចានហ្នឹងវាបាន ចានល្អសម្រាប់ប្រើប្រាស់ ណាយើងឃើញប្រយោជន៍មនុស្សដែលល្អគឺមនុស្សឃើញប្រយោជន៍នៃកិច្ចការងារដែលបានធ្វើអញ្ចឹងកិច្ចការងារដែលបានធ្វើឃើញប្រយោជន៍ចឹងគេធ្វើអត់មានខ្លាចទេអញ្ចឹងណាណាយ៉ាងណាមិញតិមៈនេះ គឺការទូមានខ្លួនឯងអញ្ចឹងទូមានខ្លួនឯងអញ្ចឹងទៅគឺថាมันឲ្យញាប់ញួរมันឲ្យងាករេมันឲ្យមានការរវើរវាយដល់អាស្រ័យលោកធម៌ដល់អាស្រ័យការពាក្យ ដំណេះដំណីលអំពីអ្នកដតីទេដោយអំណាចនៃការទូលមានខ្លួនម្ល៉េះគឺជាឈ្មោះនៃទីពឹងនៃខ្លួននឹងហ្មងអញ្ចឹងបានធនហ្នឹងហៅថាធរទីពឹងបងគ្រូណាណាឧទ្ឋានៈអបមាទៈសញ្ញមៈអនុទៈមេនឹងឈ្មោះថាជាទីពឹងទីពឹងនោះបានន័យថាបុគ្គលនោះទៅជាបុគ្គលដែលបាននៅសេចក្តីសុខសម្រាប់ខ្លួនឯងទោះបីថាអ្នកដទៃគេមកបើកទ្វារជេរក៏ដោយអ្នកនឹងអត់មានរមាស់ផ្លូវចិត្តទេ វាអស្ចារ្យកន្លែងហ្នឹងណាសូម្បីថាអ្នកនឹងយើងមើលពីក្រៅទៅក្រមែន ក្រអត់មានទ្រព្យសម្បត្តិដើរអត់មានឡានជិះអីដូចគេមែនក៏ប៉ុន្តែអ្នកនឹងមានសេចក្តីសុខក្នុងចិត្តអាសេចក្តីសុខហ្នឹងឯងដែលហៅទីពឹងណាសេចក្តីសុខហ្នឹងឯងដែលហៅទីពឹងព្រោះព្រោះគាត់អត់ត្រូវការគាត់ថាគាត់មានប៉ុណ្្នឹងគាត់គ្រប់គាត់គ្រប់ហើយគាត់មានត្រូវការអីលើសពីនឹងទៀតទេ ណាណាដូច្នេះអាការដែលយើងថាប៉ុណ្ណឹងបានហើយវាទៅជាសិទ្ធិនឹងហ្មងតែពុទ្ធព្រះអង្គត្រាស់សម្ដែងថាសន្តតិបរមង្គធនាំងណាកណាល្មមហ្មងសន្តោសនោះគឺជាទ្រព្យរបស់សិទ្ធិកណាអានឹងវាអញ្ចឹងអញ្ចឹងសរុបសេចក្តីមកទាំង4នោះគឺជាធម៌ដែលជាទីពឹងហើយតែបាន ទីពឹងហើយនៅកន្លែងណាក៏ដោយឲ្យតែមានធម៌នឹងហើយញោមនឹងបានសេចក្តីសុខព្រោះយើងអត់មានត្រូវការអីទៀតទេ ចម្រើនធម៌ទាំង4ឲ្យបានអដ្ឋានៈអបមាទៈសញ្ញមៈអនុតិមៈអប់រំឲ្យចម្រើនច្រើនទៅគឺថាល្អណាល្អមែនទែននៅនឹងផ្ទះក៏បានសុខទៅទីណាក៏បានសុខគេ lockdown ក៏បានសុខគេ all pen ក៏បានសុខវិអស្ចារ្យមែនទែនហ្នឹង អូខេហ្នឹងហើយអញ្ចឹងសរុបមកវិញព្រះអង្គទ្រង់សំដែងធម៌4យ៉ាងនោះចូលទៅក្នុងអវត្តបតិមោក4 3យ៉ាងដែរត្រូវត្រូវអឺអឺកុសលៈសពបាបាសអករណង ការមិនអោយធ្វើអំពើបាប ទាំងពួងត្រូវកុសលៈសោបសម្បទាឲ្យជំរះចិត្តអឺឲ្យពេញបុណ្យកុសលអំពេញបុណ្យកុសល ហេតុសច្ចតបរិយោចូលក្នុងសញ្ញមៈ ណាចូលធុនតមៈចាំបានទាំង4យ៉ាងហ្នឹងគឺសរុបទាំងអស់មកដូចនៅក្នុងអវតបតិមោអញ្ចឹងកណាណាអរគុណតែកង មានកន្លែងណាមិនយល់សួរហើយបិទកម្មវិធីអូកណាយល់យល់ច្រើនណាកណាយល់ហើយយល់ហើយជាពុំអង្គុយគិតថា កំហុសខ្លួនឯងប្រមាថប្រហែលនេះច្រើនដល់ហើយដូចជាស្លាប់មែនអឺ Hello អឺ ស្រីនេតអើមនីនេតសួរទៀតថាចុះបើរំភើបញាប់ញ័រកើតឡើងហើយដល់ខ្លួនតើមានធម៌អ្វីយកមកសង្កត់កុំអោយវាវាកើតឡើងព្រះអង្គមានធម៌អីសង្កត់កុំអោយរំភើបញាប់ញ័រនេះណាមានតិមៈនឹងឯងណាតិមៈគឺការទូមានខ្លួនឯងឧបមាថាវាញាប់ញួរធម្មតា វាញាប់ញួរវាមានហេតុរបស់វា ឧបមាដូចយើងឧបមាថាយើងដើរដើរទៅឬផ្លេចបន្ទោផាំងផាំងឬក៏រន្ទះក្តុងក្តាងអីចឹងយើងយើងភ័យណាភ័យយើងគិតថាម៉េចថាខ្លាចរន្ទះបាញ់ឬក៏ខ្លាចអីឧទាហរណ៍ចឹងណាថាទោះបីយើងខ្លាចបើសិនតែត្រូវបាញ់ក៏នៅតែបាញ់នឹងឯងអញ្ចឹងយើងញាប់ញួរទៅអីទូមានចិត្តថាកុំអោយភ័យកុំអោយខ្លាចទោះបីជាជាតិនឹងយើងមិនស្លាប់ព្រោះរឿងនឹងក៏គួរស្លាប់រឿងផ្សេងទៀតដែររូបកាយនឹងហ្នឹង គិតអញ្ចឹងអញ្ចឹងទូលមានខ្លួនអញ្ចឹងបានចូលក្នុងតមៈគឺទូលមានចិត្តព្រោះរឿងញាប់ញ័រមកពីចិត្តអត់បានអប់រំអត់បានទូលមានទេក៏ប៉ុន្តែកាលណាបើចិត្តនឹងបានអប់រំបានទូលមានហើយគឺលែងញាប់ញ័រអញ្ចឹងហើយបានប្រពុតព្រះអង្គត្រាស់សម្ដែងឲ្យយើងបានបំពេញបុណ្យកុសលឲ្យច្រើននឹងកុំឲ្យជាប់ចំពាក់ច្រើនពេកមានលុយកាក់មានទ្រព្យសម្បត្តិអីធ្វើទៀនចែកជាប្រយោជន៍ដល់សាធារណជនទៅ ព្រោះយើងជួបចំពាក់ទុកច្រើនពេកហ្នឹងឯងនាំមកយើងភ័យខ្លាចបបោបានចាយឬក៏អត់ដោយច្រើនមនុស្សក្នុង សម័យឥឡូវហ្នឹងច្រើនតែស្លាប់ទៅចាយលុយមិនទាន់អស់ណាណាចានៅទុកនៅណានៅណៃចឹងទៅមិនទាន់បាន ប្រើប្រាស់អស់ផងស្លាប់បាត់ណាណាហើយមានអ្នកខ្លះសល់លុយច្រើនរបស់ទុកនៅក្នុងកសែតទុកក្នុងធីស៊ូអីហ្នឹងណាហ្នឹងហើយមើលមើល ដល់ចោះឡើងចោះឡើងចោលទាំងកាសែតចោលទាំងលុយណែហ្នឹងឯងដោយសារលុយច្រើនពេកចេះទុកវាដាស់ហ៎ហើយបើសិនទុកនោះគេថាបានប្រយោជន៍សោះអត់ប្រយោជន៍សោះហ្នឹងហ្នឹងណាអត់ប្រយោជន៍សោះប៉ុន្តែបើសិនយើងចែកទានដល់អ្នកក្រីក្រឃើញមានប្រយោជន៍ទេណាឬក៏អ្នកណាមាន ជំងឺ Covid អីចឹងចែកយកទៅឲ្យពួកហ្នឹងទៅល្អមែនទែនហើយទុកតែល្មងមកមកញ៉ាំងជីវិតឲ្យព្រឹត្តទៅបានបានណាក្រាបើទុកឲ្យហួសប្រមាណ អត់បន្ថែមមែនទេមកយកទៅដាក់ hospital ដាក់អន្ទីពេទ្យមែនតាឱកាសយើងធ្វើសេចក្តីល្អមានច្រើនណាណាមានច្រើនណាហើយមែនទេទៅគឺថាជួយយើងមើលមើលដូចជាសម័យគេថា natural disaster អីចឹងព្រោះអាស្រ័យទឹកលិចឬក៏ភ្លើងឆេះអីជួយទៅតាមហ្នឹងទៅហើយ តំណតំណងទៅស្រុកកំណើតទៅមានអាណាត្រូវការឲ្យជួយជួយទៅ ជួយតិចតិចតាមគាត់ថាបផាទៅណងណងអូខេអូខេតាមរៀល2រៀល100 200ជួយតែហ្នឹងធ្វើយូរយូរទៅហើយអាសេចក្តីល្អយើងធ្វើតិចតិចតក់តក់ហ្នឹងធ្វើឲ្យយើងនឹកឃើញហើយសុបាយចិត្តណាសบายចិត្តហ្នឹងឯងចិត្តយើងបានទូលមានដល់ពេលមានរឿងហេតុអីកើតមកយើងអត់ញាប់ញួរព្រោះយើងមានទីពឹងហើយ អ្វីដែលជាទីពឹងគឺបុណ្យកុសលនឹងឯងកណាកណាអរគុណណាស់កណាអរគុណមែនតើហើយដូច្នេះថ្ងៃនេះយើងបានជជែកគ្នាញាតិញោមពុទ្ធបរិស័ទមេត្តាចាំធរជាទីពឹងនឹងមាន4យ៉ាង មួយអដ្ឋានៈសេចក្តីឧស្សាហ៍ព្យាយាមកវនកតើនខំប្រឹងកុំខ្ជិលនិងទី2អបមាទៈការមិនធ្វេសប្រហែស ឲ្យទៅកុំភ័យប្រហែសបើន័យថាយើងខំប្រឹងមានសតិស្មារតីឡើងវិញហ្នឹងហើយនឹងទី3គឺសញ្ញមៈសេចក្តីសង្រួម សង្រួមហ្នឹងគឺថាឲ្យស្គាល់ប្រមាណក៏មើលងាយក៏មើលស្រាលហើយចេះតែខំប្រឹងព្យាយាមតស៊ូអត់ធ្មត់ហ្នឹងហ្នឹងហើយនឹងទី4តមៈការអប់រំទូនមានចិត្តអប់រំហ្នឹងវាថាអប់ឲ្យរំទៀតណែណែ មិនអបឲ្យមិនរំទេបើថាយើងអបឧទាហរណ៍ឈើយើងយើងអបអីមួយអបឧទាហរណ៍ថាយើងធ្វើអីអបវា បើអត់មានខ្សែចងអបទៅទេអត់ជាប់ទេណាវាអត់ជាប់ទេអត់ជាប់ទេយ៉ាងណាមិញចិត្តទួមានចិត្តជាដឹងដូច្នោះដែរយើងអបឲ្យរំមួយទៀតរំឲ្យចិត្តកុំឲ្យរំផ្លាស្ទិកឲ្យចិត្តណាហ្នឹងហើយអបរំឲ្យទូនមានទូនឲ្យទូនឲ្យមានទៀតទូនមាន ដើម្បីឲ្យវាល្អប្រសើរអូខេអរគុណណាស់អរគុណចាអមមកដល់ពេលវេលាហើយចំពោះចំពោះប្រិយមិត្តបានចូលរួមទស្សនាបាន comment អីហ្នឹងมันបាន ល្អយ៉ាងណាសូមអធិស្ឋានហើយគុណចាស់គ្រូក៏សូមអរគុណបានលះបង់ពេលវេលាបានចូលរួមសម្ដែងពធទេសនាសម្ដែងនៅក្នុងធម៌4យ៉ាងធម៌យតិពុន4យ៉ាងហ្នឹងហើយនឹងនៅស្រីកងស្រីតូចបានធ្វើបច្ចុប្បន្នភាពនៃ COVID-19 ហ្នឹងបានក៏ច្បាស់លាស់ហើយ សូមអរគុណបានសូមប្រគិនពរគុណចាស់ហើយនឹងកងស្រីតូចជួបតែនឹងសុខចម្រើនជាផុតនៅរោគផ្សេងផ្សេងជួបតែនឹងគុណទទួលតម្លៃបុព្វការថ្នាយនាបានដោយសេចក្តីប្រាថ្នាសូមថ្វាយសង្គមនេះអរគុណចាស់អរគុណច្រើនគុណចាស់អរគុណជួបនឹងអាចារ្យបន្តកណាអរគុណច្រើនអរអរគុណ